ណាជាបឋមខ្ញុំកណាសូមមកស្ការក្រាត់ថ្វាយបង្គំចំពោះចំបីនៃព្រះត្រៃរតដល់សេចក្តីគ្រប់ជ្រះថ្លារបស់ពងពោះលោកសូមក្រាត់ថ្វាយបង្គំចំពោះគុណចាស់ពធារានធិរៈគ្រប់ព្រះអង្គដល់សេចក្តីគ្រប់ជ្រះថ្លាសូមជម្រាបពរលោកលោកស្រីនិងកញ្ញាញញុំពុទ្ធបរិស័ទទាំងអស់ដែលកំពុងទទួលសនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលពុទ្ធធម៌កម្ពុជាក្រោមវត្តអតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃអាទិត្យ10កើត ខែស្រាប់ឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី7ខែសីហាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិពិភាក្សាស្ដីពីសេចក្តីប្រកាសជាសកលនៃស្ដីពីសិទ្ធិមនុស្សហៅកាត់ថា UN UDHR គឺជាកម្មវិធីវិភាសាដេញដោលគ្នាជជែកគ្នាពីនេះពីនោះថ្ងៃនេះអត់បានចូលក្នុងប្រធានបទសំខាន់ទេដោយសារតែវាគ្មិនរបស់យើង មានការរវល់គ្រប់គ្រប់គ្នាទៅនៅសល់តែ ពីព្រះអង្គមកជជែកគ្នាសន្ទនាពីនេះពីនោះខ្លះខ្លះអំពីកិច្ចការងារទាំងឡាយដែលពាក់ព័ន្ធទៅក្នុងវេទិការបស់យើង ប្រចាំថ្ងៃស្ងាត់អាទិត្យមិនអាចខកខាតបានក៏និមន្តគុណចាស់វិរិយធម្មោដើម្បីចូលក្នុងកម្មវិធីវិទ្យារបស់យើងណាសូម và cung tiền cho cho cho nè nè xong pha cung đó tiện thôi chung bằng cung ណារីករាយបានចូលសាជាថ្មីជួបបងគ្រូហ្នឹងហើយហ្នឹងហើយកម្មវិធីវេទិការបស់យើងជាទូទៅ ថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃនេះវាហាងឡេតបន្តិចដោយសារទៅគុណចាស់រវល់ទៅ កម្មវិធីប៉ុនហើយគណៈក៏រវល់ដែរទើបតែធ្វើបត់ថ្វាយបង្គំព្រះសមាធិទំចប់បំបញ្ញមិញហើយ លោកលីថាញ់តឹងនោះក៏បានចូលរួមធ្វើសមាធិជាមួយដែរបានចំនួន5ពីរព្រះអង្គហើយនឹងកបាសក់3នាក់គឺលោកលីថាញ់តឹងហើយនឹងលោកសុកបឿនហើយនឹងលោកអាចារ្យដឺបាន ធ្វើសមាធិចំនួន1ម៉ោងចឹងដែរអូខេគុណចាស់នេះយើងជជែកគ្នាពីនេះពីនោះហើយកិច្ចការងាររបស់យើងយើងការតាមការយើង បង្កើតកម្មវិធីគឺគោលដៅរបស់យើងយើង ធ្វើយ៉ាងណាធ្វើឲ្យយុវជនរបស់យើងជាពិសេសប្រជាពលរដ្ឋខ្មែរក្រមយើងឲ្យយល់អំពីសិទ្ធិរបស់ខ្លួន សិទ្ធិរបស់ខ្លួននេះគឺជាកត្តាសំខាន់ពីព្រោះថាមនុស្សយើងមិនមានសិទ្ធិគ្រៀងរៀងខ្លួនប៉ុន្តែដោយសារតែយើងមិនយល់អំពីសិទ្ធិរបស់ខ្លួនទៅធ្វើឲ្យមានការភ័យខ្លាច គេសម្លុតបន្តិចបន្តួចទៅយើងមាន ការញាប់ញ័រភ័យរន្ធត់ទៅ ដូច្នេះដូច្នេះដោយសារដូច្នេះវេទិការបស់យើងគឺបំផុសគំនិតបង្កើតការយល់ដឹងឲ្យយុវជនរបស់យើងនឹងហើយយកច្រើនបន្តិចពីព្រោះយុវជនរបស់យើងក៏ត្រូវការចំណេះដឹងជាពិសេសគឺការពន្យល់ពន្យល់គឺជាជាបទបង្ហាញឬក៏ផ្លូវបង្ហាញផ្លូវឲ្យយុវជនរបស់យើង ចេះប្រើសិទ្ធិរបស់ខ្លួន ពីព្រោះនៅកម្ពុជាក្រមយើងមិនតន់ស្គាល់ពាក្យថាសិទ្ធិទេសិទ្ធិសិទ្ធិហ្នឹងគ្នាមិនដឹងជាយ៉ាងណាយ៉ាងណាដោយសារតែគ្នានៅក្រមអំណាចរបស់អាកុម្មុយនីសមិនដែលបានផ្សព្វផ្សាយអំពីសិទ្ធិមនុស្សទេសិទ្ធិមនុស្សហ្នឹង យើងមានគ្រប់គ្រប់គ្នាយើងធ្លាប់បានបកស្រាយឲ្យគុណចាស់វិរិយធម្មោនិងបងលេខថាញ់តឹងបានពយល់អំពីសិទ្ធិមូលដ្ឋានហ្នឹងបានយល់គ្រប់គ្នាហើយប៉ុន្តែនៅតែមានសិទ្ធិបន្តបន្តទៀតអាសិទ្ធិការ អនុវត្តប្របីនៃទំនៀមទម្លាប់ការអនុវត្តសិទ្ធិជាប្រជាពលរដ្ឋអនុវត្តសិទ្ធិក្នុងការប្រកបមុខរបរឬក៏សិទ្ធិក្នុងការរស់នៅយ៉ាងណាហ្នឹងនៅតែ នៅតែមាន បញ្ហាមិនតន់ច្បាស់លាស់ដូច្នេះខ្ញុំខ្ញុំណាគុណចាស់សូមទាញអារម្មណ៍ឲ្យគុណចាស់ធ្វើយ៉ាងណាឲ្យយុវជនរបស់យើងចាប់អារម្មណ៍ទៅក្នុងកិច្ចពិភាក្សារបស់យើងផងជាពិសេសឲ្យគាត់ចេះស្រាវជ្រាវ ស្រាវជ្រាវអំពីសិទ្ធិនឹងនៅក្នុងបណ្ដាញអន្តរបណ្ដាញនេះគឺថាមាន គ្រប់កន្លែងមានគ្រប់ទីកន្លែងអត់តែយើងចេះ search ចេះផ្សារស្វែងរកទៅយើងនឹងរកឃើញនៅអត្ថបទទាំងឡាយដែលពាក់ព័ន្ធនឹងសិទ្ធិនោះឡើយគុណចាស់មានអីដើម្បីបត់ហើយរបស់គុណចាស់ទៀតបាទនមស្ការ ចំពោះប្រតនត្រ័យនមស្ការព្រះអង្គគ្រូនិងសូមថ្វាយបង្គំគុណចាស់គ្រប់អង្គនៅទូទាំងពិភពលោកទាំងអស់ ហើយនឹងចំបានពសម្ដែងនៅសមានចិត្តរាប់អានដល់ស្មោះទលំទលាយចំពោះញោមញាតទាំងអស់ជាជីវិតបរិស័ទហើយជូននៅការនឹករលឹកចំពោះយុវជនអឺខ្មែរក្រោមហើយនឹងដោយឡែកចំពោះយុវសាមណៈខ្មែរក្រោមណា ព្រះអង្គកំពុងតែក្រេបជញ្ជក់នៅ តម្រេះវិជា នៅ ទឹកដីកម្ពុជាក្រមក៏ដោយនៅបរទេសក៏ដោយដែលមានផលវាសនាបានទៅរៀននៅប្រទេសផ្សេងផ្សេងខ្ញុំគុណាសូមចូលរួមចាប់អារម្មណ៍ជាមួយនឹងព្រះអង្គគ្រូដែលមានទូលពីរឿងថារំលឹកទៅដល់យុវជនរបស់យើងប្រជាប្រដ្ឋយើងជាទូទៅប៉ុន្តែសំខាន់ខ្ញុំណាចង់រំលឹក ទៅដល់យុវជនហ្នឹងព្រោះយុវជន ជាទិសដៅសំខាន់ទៅតែថាផែនការរបស់យើងទំពាំងស្នងសីហ្នឹងបងគ្រូណាទេណាអញ្ចឹងណាសូមជូននៅពាក្យស្លោករបស់ណាមានពាក្យស្លោកទេអានឹងនៅក្នុងច្បាប់របស់ច្បាប់ ក្នុងច្បាប់ទូទៅដែលចាស់ចាស់លោកតាក់តែងនៅ ក្នុង ពុទ្ធសាសនាបណ្ឌិតហើយច្បាប់អបរិយសម្ភារបាទទៀតខ្ញុំកណាតែងលើកមកមួយលើកជាពីរលើកប៉ុន្តែពេលនេះមានអារម្មណ៍ថាចង់លើករឿងហ្នឹងថារំលឹកទៅដល់កូនចៅយើងនឹងឲ្យខំប្រឹងរៀនខំប្រឹងគេបញ្ជាក់នៅអត្តរសទាំងអស់ ដែលតាក់ទងទៅដល់ទំនៀមទម្លាប់ប្រពៃណីរបស់យើងហ្នឹងគឺថាមានចែងអំពីសិទ្ធហ្នឹងហ្មងសិទ្ធរបស់យើងហ្នឹងគ្រាន់តែសម័យមុនលោកអត់បានបញ្ជាក់ថានេះគឺជាសិទ្ធអញ្ចឹងហ្នឹងណាស់អឺសម័យដូនតាបបបរោះរបស់យើងហ្នឹងអត់មានតន់មានច្បាប់នឹងចេញទេទើបតែក្រោយមកដូចថាថ្មីបំផុតនៅអង្គការសហជីវជាតិហ្នឹងបាន រៀបចំតាក់តែងឡើងក្នុងពេលនោះ គេមានក្រមប្រទេសមួយចំនួនហ្នឹងរៀបចំនៅច្បាប់សិទ្ធិមនុស្សហ្នឹងឡើង នៅឆ្នាំ1948ហ្នឹងអញ្ចឹងនោះគឺជាសេចក្តីប្រកាសដំបូងដែលដែលមាននៅក្នុងពិភពលោកពិភពលោកមាន ពីមុនដែរមានមាន តាមប្រទេសរៀងរៀងខ្លួនប្រទេសខ្លះគ្រាន់តែរៀបចំជារបៀបរបបជា បែបបត់ដោយថាប្រពៃណីរបស់ប្រទេសជាតិចឹងទៅប៉ុន្តែនេះជាលើកទី1ដែលមាននៅក្នុងនោះហើយយើងពិនិត្យមើលនៅក្នុងក្រិតក្រមទាំងឡាយដែលតាក់តែងឡើង តាមគម្ពីរពុទ្ធសាសនាក្តីប៉ុន្តែដោយឡែកសាសខ្មែរយើងនេះជាបរតខាងខ្មែរយើង ដូនតាបពៈបរោះរបស់យើងនឹងលោកបានរៀបចំ នៅដំបូនមានជាច្រើនដែលពាក់ព័ន្ធទៅដល់រឿងសិទ្ធិ សេរីភាពនៅក្នុងការអនុវត្តនឹងគឺថាប្រើប្រាស់នៅសិល ប្រើប្រាស់នៅទានហើយប្រើប្រាស់នៅភាវនាទាំងអស់នឹងដែលជួយរំលឹកទៅឲ្យមនុស្សម្នាជាពុទ្ធបរិស័ទជាប្រជាពលរដ្ឋទូទៅឲ្យចងចាំចនិចគឺថាក្នុងការគោរពសិទ្ធិគ្នាគុណចាស់បើនិយាយតែពីរឿងសិលដែលចាស់ទុំលោកគាត់រំលឹក ឲ្យការគោរពប្រតិបត្តិនៅស្រឡាញ់រាប់អានគ្នាគោរពគ្នាទៅវិញទៅមកថែទាំញាតសន្តានញាតឆ្ងាយក្តីញាតញាតចិត្តក្តីនៅក្នុងភូមិផងរបងជាមួយឲ្យស្រឡាញ់រាប់អានគ្នាចែកចម្លែកគ្នាទៅវិញទៅមកនៅក្នុងច្បាប់ក្រមងុយក៏មាន ច្បាប់បរិជ្ជសម្ភារនោះក៏កាន់តែច្រើនណាស់ទៅទៀតហើយមានថែមទាំងរំលឹកដែលបដៅឲ្យ អប់រំជាពិសេសលោករំលឹកដដែលដដែលនៅក្នុងកម្មបត្តិទាំង10ហ្នឹងណាអញ្ចឹងពាក់ព័ន្ធកាន់តែជ្រាលជ្រៅទៅទៀតហើយខ្ញុំក៏ណាមើលនៅក្នុងច្បាប់របស់សេចក្តីប្រកាសរបស់អង្គការសហជីវជាតិហ្នឹងហើយនឹងច្បាប់ទាំងឡាយដែលគេបញ្ចូលជាកតិកាសញ្ញាហើយនឹងសិទ្ធិសញ្ញាផ្សេងផ្សេងអនុសញ្ញា ដែលមានជាហោហែយើង មើលឃើញកតិកាសញ្ញា2ចំនួន2ណាគុណចាស់ដែលវាមានតម្លៃខ្ពស់បំផុតគឺថាសិទ្ធិពលរដ្ឋសិទ្ធិពលរដ្ឋនឹងមានសិទ្ធិប្រកាន់ជំនឿជឿទៅលើអ្វីដែល ដែលជារបស់ខ្លួនយល់ឃើញថាត្រូវនោះអានោះគឺគេមានសិទ្ធិរបស់គេគឺថាមានសិទ្ធិសេរីភាព នៅក្នុងការជឿនៅក្នុងការនិយមទៅតាម ចូលចិត្តទៅតាមស្អីដែល គេយល់ថាត្រឹមត្រូវសម្រាប់ខ្លួនរបស់គេហ្នឹងណានឹងជាសិទ្ធិសេរីចំនួនមួយធំហើយប្រទេសនានា បានឯកភាពអាហ្នឹងបានឯកភាពអាហ្នឹងបញ្ចូលទៅក្នុងធម្មនុញ្ញនៃប្រទេសរៀងៗខ្លួនអញ្ចឹងយ៉ាងរដ្ឋាភិបាលវៀតណាមហ្នឹងយើងឃើញជាក់ស្ដែងហ្នឹងគឺថាពេលទៅចូលជាសមាជិករបស់អង្គការសហប្រជាជាតិហ្នឹងទទួលស្គាល់អាហ្នឹងទទួលស្គាល់អាហ្នឹងថែមទាំងបញ្ចូលនៅមាត្រាដែល ដែលជាធម្មនុញ្ញរបស់អង្គការសហជីវជាតិនឹងចំណុចសំខាន់មួយចំនួននឹងចូលទៅក្នុងមាត្រានៃរដ្ឋធម្មនុញ្ញរបស់ជាតិខ្លួនរៀងៗខ្លួនទេណាអញ្ចឹងដែរចូលគ្រាន់តែថាអឺបញ្ចូលតិចឬច្រើនតែប៉ុណ្្នឹងទេអញ្ចឹងប៉ុន្តែដោយឡែកសំខាន់គឺជាការចំណុចដែលគេគេគេគេឆ្នាសុំឲ្យថានេះលក្ខខណ្ឌដើម្បីចូលជាសមាជិកអង្គការសហជីវជាតិនឹង សូមសម្រួលនៅរដ្ឋធម្មនុញ្ញរបស់ប្រទេសរៀងៗខ្លួនហ្នឹងចឹងមុនដាក់ពាក្យចូលជាសមាជិកអង្គការសហប្រជាជាតិនឹងបែបបត់ឲ្យសន្យាសັບបែបសັບយ៉ាងព្រោះហេតុនោះហើយបានយើងឃើញថាតម្លៃដែល អង្គការសហប្រជាជាតិបានរំលឹកណែនាំឲ្យគេហៅទៅស្គាល់ជាប្រចាំឆ្នាំឬមួយមានពាក្យរិះគន់មានពាក្យបណ្ដឹងផ្សេងផ្សេងពីប្រជាពលរដ្ឋ ចូលមកប្រទេសនោះហើយប្រទេសនោះអត់ដោះស្រាយប្រទេសនោះព្យាយាមតាក់ទងជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលនានាដើម្បី ជួយបញ្ជូនសំណុំរឿងនឹងទៅដល់ទៅដល់តិចទៅដល់ភ្នែកទៅដល់ដៃផ្ទាល់របស់អង្គការសហប្រជាជាតិមន្ត្រីដែល មាននៅក្នុងអាណត្តិរបស់ខ្លួនទទួលបន្ទុកតាមដានពិនិត្យមើលសកម្មភាពរបស់ប្រទេសនានា និងរបៀបរបបនៃអង្គការសហជីវជាតិនឹងអញ្ចឹងសូមជូនទៅឲ្យជាព័ត៌មានទៅប្រជាពលរដ្ឋយើងឲ្យប្រជាពលរដ្ឋយើងយល់អញ្ចឹងថារបៀបរបបដែលរដ្ឋវៀតណាមនឹងបង្ខំចិត្តត្រូវតែគោរពទាំងអស់ហ្នឹងមិនមែនជារឿងដែលថារដ្ឋវៀតណាមនឹងចង់ទេប៉ុន្តែអានឹងគឺជាប្រការដាច់ខាតដែល មិនគោរពអត់បានអញ្ចឹងណា ហើយក្នុងពេលដែលយើងអត់ទាន់មានអង្គការតំណាងយើងអត់ទាន់មានអឺស្ថាប័នណាមួយដែលជាតំណាងយើង យើងចូលទៅតាមរដ្ឋាភិបាលយើងប្តឹងទៅតាមរដ្ឋាភិបាលប្តឹងទៅរដ្ឋសភាតំណាងរាស្ត្រអីបើថាដូចរដ្ឋមួយដោយរដ្ឋវៀតណាមឯកបៈអញ្ចឹងបៈតមួយអញ្ចឹងគ្មានអ្នកណាហ៊ានទេទាំងមន្ត្រីក៏ដោយទាំងសមាជិករដ្ឋសភានឹងក៏ដោយមិនហ៊ានជួយយើងទេ មកអំពីជួយយើងនឹងត្រូវខាងលើនោះគម្រាមកំហែងអញ្ចឹងទៅព្រោះព្រោះប្រទេសវៀតណាមបដិទ្ធនាំរដ្ឋតើណាមានតំណាងមានរះហ្នឹងមកតំណាងឲ្យរះទៅសំដែងមតិឲ្យឲ្យឲ្យឲ្យប៉ះនឹងស្ដាប់ទេអត់ទេមកអំពីគេចែងមកថាប៉ះជាអ្នកដឹកនាំអញ្ចឹងដូច្នេះគេយកប៉ះជាធំអញ្ចឹងណាគុនគុនឃើញទេប៉ះគុំមនី សង្គមនិយមវៀតណាមដូច្នេះបកដឹកនាំហ្នឹងហើយហើយអ្នកដែលមាន សិទ្ធិសម្រេចឲ្យវាសនារបស់បកគេវាមានតែ8ដណ្ដប់អ្នកទេ គេហៅថាសមាជិកអចិន្ត្រៃយ៍របស់គណៈបកហ្នឹងអញ្ចឹងវាអត់យុត្តិធម៌ទេបើនៅក្នុងសមាជិកគណៈគណៈអចិន្ត្រៃយ៍របស់បកហ្នឹងវាអត់មានខ្មែរម្នាក់ផងហ៎អញ្ចឹងយ៉ាងហោចណាស់ក្នុងចំណោម8ដណ្ដប់អ្នកហ្នឹងឲ្យមានខ្មែរយ៉ាងហោចក៏2អ្នកដែរណាអញ្ចឹង អញ្ចឹងអានឹងបានយើងមានសម្លេងនៅ ក្នុងបកហ្នឹងហើយបានហៅថា ដឹកនាំហ្នឹងវាមានប្រជាពលរដ្ឋទូទៅចុះមានជនជាតិផ្សេងផ្សេងមានជនជាតិតៃមានជនជាតិម៉ុងតាញាមានជនជាតិចម្ប៉ាមានជនជាតិខ្មែរមានជនជាតិចិនភាគតិចឧទាហរណ៍អញ្ចឹងហើយខ្មែរជនជាតិដើមទៀតហេតុអីបានអត់មាន សមាជិកភាពចូល ទៅក្នុងគណៈអចិន្ត្រៃយ៍នៃនៃសមាជិកភាពដឹកនាំបក យើងមើលឃើញអញ្ចឹងហើយអញ្ចឹងអ្នកដែលសំលេងខ្លាំងបំផុតគឺគណៈគណៈអចិន្ត្រៃយ៍ហ្នឹងគណៈកម្មការនយោបាយហ្នឹងឯងនឹងជាអ្នកហ្នឹងគឺថាមានសិទ្ធិសម្រេចចុងក្រោយរាល់ការស្នើឡើងអីមករបស់ប្រជាពលរដ្ឋស្អីស្អី8ដណ្ដប់អ្នកនេះជាអ្នកសម្រេចនៅចុងក្រោយរបស់គេហ្នឹងមានពេលខ្លះ8ដណ្ដប់អ្នកពេលខ្លះ9ដណ្ដប់អ្នកអីចឹងទៅតាម សមាជិកភាពរបស់គេដែលគេស្នើឡើងទៅនោះអញ្ចឹងហើយខ្ញុំកណាមើលឃើញអញ្ចឹងឃើញថាវាអត់យុត្តិធម៌ដល់ទៅមិនយុត្តិធម៌អញ្ចឹងបើយើងខ្មែរក្រោមនេះគ្មានតំណែងសហព័ន្ធនៅខាងក្រៅទេតើតំណែងដែលគេរំលោភជិះជាន់ខ្មែរក្រោមប្រជាពលរដ្ឋខ្មែរក្រោមគេរំលោភសិទ្ធិសាសនាគេរំលោភដីធ្លី គេរំលោភនៅសិទ្ធិអនុវត្តនៅវប្បធម៌សិល្បៈសិល្បៈរបស់ខ្លួនហើយការរៀនអក្សរការប្រើភាសារបស់ខ្លួនហ្នឹងបើគ្មានសហព័ន្ធនាំរឿងនឹងទៅអង្គការសហជីវជាតិទៅអង្គការសហជីវជាតិមិនដឹងអត់ដឹងទេបើឆ្លងជាមួយតំណាងរាស្ត្រគេឆ្លងជាមួយនិមឺនសពមុខមន្ត្រីអីគេយកទៅបិទចោលទៅដល់គណៈកម្មការនយោបាយនៅ លើ8ដណ្ដប់អ្នកនោះអត់មានខ្មែរណាគេបាត់អានោះចោលពឹកទៅអញ្ចឹងរឿងខ្មែរធៀបទុកហើយ ហ្នឹងគេផ្កាប់ទុកហ្មងដូច្នេះវាដូចតាមតំណែងនោះវាអត់បានបើគ្រប់ទៅប្រហែលនោះហើយបានយើងពញ្ញុលប្រាប់ប្រជា ប្រដ្ឋយើងឲ្យដឹងថាណែរឿងដែលគេផ្កាប់ចោលតំណែងរបស់យើងវាអត់ដឹងឮទៅដល់អន្តរជាតិទាំងដោយសារអញ្ចឹងហើយឥឡូវដល់យើង មានស្ថាប័នអញ្ចឹងទទួលស្គាល់ដោយអង្គការសហជីវជាតិ ហើយយើងគឺជាជនភៀសដើមហើយមានមិត្តភ័ក្តិយើងមួយចំនួន ដែលជាស្ថាប័នហៅថាអង្គការមិនមែនរដ្ឋាភិបាលនោះគឺជួយគ្រប់គ្រងយើងគេឃើញថាការតវ៉ារបស់យើងនឹងពិតជាត្រឹមត្រូវមែនបានគេជួយព្រោះអង្គការអន្តរជាតិគេមុនមុនជួយអង្គការនីមួយនីមួយនឹងគេតាមដានមើលគេមិនមែនចេះតែជួយតាមកថយកថាទេនឹងជំរាបប្រជាប្រដ្ឋយើងឲ្យជ្រាបអញ្ចឹងកំណើដែល យើងត្រូវតស៊ូមតិនឹងវាមាន លំដាប់លំដោយហើយមានរបត់របត់គេហៅឋានានុក្រមនឹងបតិឋាននឹងច្រើនអញ្ចឹងមានរបៀបរបបនឹងច្រើនមិនមែនចេះទៅធ្វើដោយប្រតិឋាននេះអត់ទេហើយអរគុណណាស់ដែលការតស៊ូការងើបឡើងក្លាហាន ចំពោះការស្វែងយល់នៅតម្រេះវិជា អំពីបញ្ហាសិទ្ធិសេរីភាពរបស់យើងនឹងគឺជ្រាលជ្រៅណាស់ ដូចលោកលីថេងតឹងគាត់តែងតែលើកឡើងហើយគាត់សង្កត់ដដែលដដែលទោះបីថាគាត់អឺដូចថាវារវល់មមាញឹកក៏ដោយក៏គាត់ឆ្លៀតពេលវេលារបស់គាត់នឹងគាត់ជួយមកនៅក្នុងការបញ្យលបង្ហាញហ្នឹងលោកលីថេងតឹងហ្នឹងគឺជាអ្នកដែលគ្មានពេលសោះហ្មងគាត់រវល់ណាគាត់រវល់ខ្លាំងណាស់មើលថែទាំគ្រួសារផងទៅធ្វើការងារខ្លួនឯងផងហើយគាត់ឆ្លៀតបំរើ សង្គមទៀត អគណៈកម្មការរតីទៀតមានលោកលឹមសើងកសាង ផង ជួយឆ្លៀតទំនុកបំរុងកម្មវិធីដៃគុណនឹងផងអញោមសឹកបឿនគាត់ខំប្រឹងខ្នះខ្នែងដឹកជញ្ជូនទិញទៅទៅសម្ភារៈអីសម្រាប់បម្រើឲ្យការឃោសនាផ្សព្វផ្សាយនឹងជួយសពគ្រប់បែបយ៉ាង ទាំងចាត់ចែងរចនានៅក្នុងកម្មវិធីនីមួយនីមួយអក្សរហ៎ព្រះអង្គវិឡាព្រះអង្គរកតសីឡោនោះ អញោមដតីទៀតញោមដឺគឺថាចូលរួមនៅក្នុងកិច្ចការហ្នឹងយើងមើលឃើញសកម្មភាពដែលអស់លោកនៅគណៈកម្មការនៃមជ្ឈមណ្ឌលវប្បធម៌មានព្រះអង្គគ្រូជាធម្មធាននៅទីនោះលោកលឹមសើងដែលតែងតែឧបត្ថម្ភគ្រប់គ្រងឲ្យមិនដាច់រយៈហ្នឹងគឺថាថ្លៃអំណរគុណមែនទែនស្មាខ្ញុំកណាហ្នឹងគឺថាវាដូចថាមានមនោសញ្ចេតនាហ្នឹង គឺស្របពេលដែលសភាពការនយោបាយនៅលើពិភពលោកដែល គេកំពុងលើកកម្ពស់គេកំពុងតែពិនិត្យមើលនៅការអនុវត្តពីរបៀបដឹកនាំប្រទេសជាតិរបស់រដ្ឋាភិបាលនៃក្រមប្រទេសមួយចំនួន ដែល មិនសូវជាយកចិត្តទុកដាក់ជាមួយនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួនហ្នឹងនេះវាទៅជាចេះ ប្រជាពលរដ្ឋរបស់ រដ្ឋាភិបាលនោះត្រូវបានជួយតាមដានដោយប្រទេសផ្សេងហើយហើយយើងគិតមើលគុនអត់ចេះខ្មាស់គេហ្មងណាហឹមកូនចៅ ខ្លួនឯងផ្ទាល់មិនមើលថែទាំកូនចៅខ្លួនឯងផ្ទាល់ត្រូវបង្ខំចិត្តឲ្យអ្នកដតីនោះប្រទេសដតីសោះនោះគេជួយមើលថែទាំទៀតនឹងចេះ ចេះដូចថាមានអង្គការសហប្រជាជាតិគឺជា គឺជាឆាត់គឺជាឆាត់នៅក្របពីលើ ជួយ តាមដានមើលសភាពការពិភពលោកហើយគេប្រកោកប្រកាសស្នើឲ្យប្រទេសដែលស្រឡាញ់រាប់អានគឺថាមានការឈឺឆ្អាលជាមួយនឹងសិទ្ធិសេរីភាពរបស់មនុស្សជាតិនៅលើពិភពលោកនេះគេជួយបាទគាត់ថា គុណចាស់លើកឡើងត្រង់ចំណុចហ្នឹងកណានឹកឃើញថាដែលយើងកំពុងតែផ្សព្វផ្សាយអំពីសិទ្ធិមនុស្សស្ដីពីសេចក្តីប្រកាសជាសកល សកលស្ដីពីសិទ្ធិមនុស្សដែលអង្គការសហប្រជាជាតិបានប្រកាសចេញមកដើម្បីឲ្យប្រទេសទាំងឡាយនៅក្នុងនៅលើពិភពលោកដើម្បីអនុវត្តតាមនៅសិទ្ធិទាំងអស់ហ្នឹងប៉ុន្តែ យើងមើលឃើញប្រមាណខែកន្លងមក នេះមានបញ្ហាមហា អំណាចទាំងឡាយដូចជា អឺប្រទេសរុស្ស៊ីហើយនឹងប្រទេសចិនជាដើមនេះគុណចាស់បានលើកឡើងដែលមិនចេះស្រឡាញ់អាណិតដល់ប្រជាពលរដ្ឋរបស់ខ្លួនឯងទៅឲ្យគេមកជួយស្ដីថាឲ្យគេមកណែនាំឲ្យអាហ្នឹងបើបើបើយើងនិយាយអំពីអំណាចរបស់កុម្មុយនីសអញ្ចឹងបើយើងគាត់មិនគោរពអញ្ចឹងតើប៉ះពាល់ដល់ក្នុង ច្បាប់ឬក៏សេចក្តីប្រកាសជាសធរសកលរបស់យើងមាន ការប៉ះពាល់ដល់ប្រទេសទាំងឡាយ ដែលគេកំពុងគោរពហើយនឹងគាត់មិនបានគោរពទៅប៉ះពាល់ដល់ច្បាប់ហ្នឹងទេទេប៉ះពាល់ប៉ះពាល់ធំដុំមើលព្រោះហេតុនោះឯងបានពេលខ្លះគុណឃើញទេដែលដូចថាឥឡូវសមាជិកភាពនៃប្រទេសរុស្ស៊ីយើងមើលឃើញសភាពការថ្មីថ្មីបំផុតហ្នឹងដែលគេដកគេដកតួនាទីចេញពីកៅអីហ្នឹងគេដកតួនាទីគេមិនអោយអង្គុយនៅ ក្នុងជាសមាជិក នៃស្ថាប័នអឺសិទ្ធិមនុស្សជាជា Human Rights Council ណាក្រុមប្រឹក្សានយោបាយសមាជិកភាពនឹងចេញឲ្យចេញផុតពីក្រមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិគេដល់ចេញមកមកអំពីគេឃើញនោះធ្ងន់ធ្ងរពេកឃើញធ្ងន់ធ្ងរយ៉ាងម៉េចគុណគិតមើលពជារាថាឥឡូវឧទាហរណ៍ដោយក្រមទាហានមានប្រដាប់អាវុធ ថាខ្ញុំកណានិយាយពីទាហានអ៊ុយក្រែនចាស់ទាហានអ៊ុយក្រែនរដ្ឋាភិបាលអ៊ុយក្រែនប្រសិនបើទិសដៅទៅសម្លាប់គ្នា អ្នកដែលកាន់អាវុធដូចគ្នាគេអត់ចោលទេអានោះគេស្រែកអត់បានទេមកអំពីគូបដិបកសង្ខាងមានការវិវាទគ្នាឆ្លោះគ្នាហើយអ្នកឯងមានអាវុធរៀងៗខ្លួនអ្នកឯងវាយប្រហារគ្នាគេអត់ថាអីទេប៉ុន្តែ ណាទៅផ្លោងក្របផ្លោងជារបៀបក្របនោះក៏អត់ភ្នែកហើយទៅផ្លោងចាំមន្ទីរពេទ្យផ្លោងចាំកន្លែងសាលារៀនកន្លែងនោះហើយដែល ធ្វើឲ្យគេទប់អត់បានគេមិនអាចទទួលយកបានគេថាប្រសិនបើក្រមប្រទេសទាំងអស់ដែលមានលទ្ធភាពដែលមានអំណាចដែលមានសមត្ថភាពអាចនឹងរារាំងនៅកិច្ចការអស់នឹងបានមិនអន្តរាគមទេ ច្បាប់នោះសេចក្តីប្រកាសនោះវាវានឹងអន្តរាយថ្ងៃមួយឥឡូវមហាអំណាចធំអញ្ចឹងអាងអំណាចរបស់ខ្លួនអឺប្រព្រឹត្តអំពើឈួតលីលាពលជាមួយនឹងភាពលោភលន់ពលជាមួយនឹងការកំហឹងរបស់ខ្លួនអញ្ចឹងទៅ ប្រព្រឹត្តអំពើឈួតលីលាវាប៉ះពាល់ទៅដល់ធនធានមនុស្សដែលគ្នាគ្មានទោសគ្នាអត់ដឹងអីទាំងអស់កូនក្មេងមិនដឹងអីកូនអឺ មនុស្សមានជំងឺត្រូវតែទទួលនៅការព្យាបាលអានោះតាមច្បាប់ដោយពេញឲ្យជនពិការអស់ចឹងចឹងគេទ្រាំអត់បាន ទេ ដល់ផ្លោងក៏ផ្លោងទៅសម្លាប់មនុស្សអស់ចឹងចឹងគេទ្រាំអត់បាន គេមើលឃើញទៅវាអយុត្តិធម៌មនុស្សប្រះចាកផ្ទះសម្បែងបាត់បង់ផ្ទះសម្បែងរាប់លានអ្នកគុណគិតមើលតើវាវិនិស្សកម្មនឹងវាកម្រិតណា ទៅវាប្រហែលនឹងសង្គ្រាមលោក លើកទី1លោកទី2ទៅហើយ ពីព្រោះហេតុហ្នឹងឯងបានគេគេខំប្រឹងចងច្បាប់ហ្នឹងគេមិនចង់ឲ្យកើតសង្គ្រាមហើយបើថាចងច្បាប់ហ្នឹងឲ្យនៅតែកើតអញ្ចឹងដដែលគេគ្មានវិធីទប់ទល់ទេអញ្ចឹងប្រទេសដទៃទៀតมันមានបញ្ហាបាត់ហើយច្បាប់ទាំងអស់ហ្នឹងវាទៅជាអត់មានប្រសិទ្ធភាពព្រោះហ្នឹងឯងបានគេខំប្រឹងរៀបចំឲ្យ មានប្រសិទ្ធភាពត្រឡប់មកវិញគេត្រូវតែធ្វើអ្វីមួយដូចខ្ញុំកណាទូលពីម្សិលអញ្ចឹងពីម្សិលពីរឿងថា អឺបើបន្តឲ្យជនខិលខូច នៅលើពិភពលោកមនុស្សពុលជាមួយអំណាចឈួតលីលាមួយចំនួននៅអនុវត្តនៅអំពើដែលរំលងហើយមិនអើពើជាមួយនឹងសេចក្តីប្រកាសកិច្ចព្រមព្រៀងទាំងឡាយរបស់អង្គការសហប្រជាជាតិទេអញ្ចឹងសេចក្តីប្រកាសអស់ទៅនឹងទៅជាយ៉ាងម៉េចទៅ នោះហើយគឺជាកំហុសរបស់ អ្នកល្អនោះមនុស្សល្អដែលមិនព្រមធ្វើអីសោះនោះថាមនុស្សអាក្រក់នោះមិនមែនវាមិនមែនកើតឡើងរឿងទាំងអស់វិនិច្ឆ័យកម្មនៅលើពិភពលោកមិនមែនកើតឡើងដោយសារមនុស្សអាក្រក់ទាំងអស់ទេគួរកើតឡើងដោយសារមនុស្សល្អនឹងមិនព្រមធ្វើអីសោះដែរនឹងអញ្ចឹងហើយគេយល់ឃើញអញ្ចឹងច្បាស់ឡើងពាក្យស្លោកនេះសុភាសិតនេះទស្សនវិទូក៏បានលើកឡើងគាត់បង្ហាញថា មនុស្សទាំងអស់ហ្នឹងគួរតែរួមគ្នាពីព្រោះជាទូទៅគុណអឺដើម្បីនឹងបង្ក្រាបបាននៅចរិតទុច្ចរិតរបស់ប្រទេសដែលមានសមត្ថភាពធំដុំផ្នែកខាងសពាវុធហើយសេដ្ឋកិច្ចយ៉ាងដូចប្រទេសរុស្ស៊ីនេះគេត្រូវតែប្រមូលកម្លាំងគេប្រមូលកម្លាំងឲ្យឲ្យសមត្ថភាពនឹងពីព្រោះដើម្បីបង្ក្រាប សត្វខ្លាមួយ យើងត្រូវសមត្ថភាពរបស់យើងនឹងខ្លាំងជាងខ្លាកម្លាំងរបស់សត្វខ្លាហ្នឹង3ដងណាបាទប្រក្រាបវាជាប់អញ្ចឹងដូចតម្រៃចោះព្រេងមួយអញ្ចឹងត្រូវតែកម្លាំងបង្ក្រាប តម្រៃចោះព្រេងនឹងឲ្យខ្លាំងជាងសមត្ថភាពរបស់វានឹង3ដងបានបង្ក្រាបវាជាប់បើមិនអញ្ចឹងវារើអម្រាស់គុណពិបាកណាពិបាកណាដើម្បីបង្ក្រាបមិនមែនយកកម្លាំងទទួលគ្នាឲ្យបង្ក្រាបបានទេអត់បានទេ ត្រូវតែយកឆ្នាំមួយចំកម្លាំងពីរជាន់ក៏ទប់សឹងមិនជាប់ផងគុណមើលឃើញរបៀបអកច្បាប់ហ្នឹងឯងបោកច្បាប់មនុស្សដែលនៅខាងក្រមហ្នឹងគាត់ទៅថាក់វាវាប្រើគ្រប់មធ្យោបាយដើម្បីនឹងគឺថា ទីបំផុតទៅវាអាចពមៀនគម្រាមសម្លុតមនុស្សសពគ្រប់បែបយ៉ាងអញ្ចឹងសមត្ថភាពនឹងសាហាវណាអានេះរបៀបដែលមនុស្សឲ្យឈួតលុយលាពឹសពលរបៀបនេះ គេត្រូវតែបង្ក្រាបនឹងឲ្យទន់ហើយគេជួយលើកតម្កើងត្រឡប់មកវិញសម្រាប់ការបងខាតនៅទីនោះគេជួយលើកតម្កើងគេជួយកសាងត្រឡប់មកវិញនៅពេលដែលបុគ្គលដែលនាំឲ្យវិនិស្សកម្មនៅក្នុងដំណើររឿងនៅក្នុងប្រទេសហ្នឹងវាបាត់បង់ទៅឬមួយត្រូវគេយកទៅកាត់ទោសដាក់ទណ្ឌកម្មអីចឹងទៅហើយបានគេជួយអ្នកស្រួលត្រង់នឹងតាមក្រោយ គេមិនមែនមើលចោលរំភ្នែកទេដូចយ៉ាងប្រទេសចិនពេលដែលសារភាពនេះគេខំប្រឹងជួយសេដ្ឋកិច្ចទាំងឡើងគុនឃើញតាំងពីឆ្នាំ2000មកមកទល់ឥឡូវជាង20ឆ្នាំនោះដល់សេដ្ឋកិច្ចគាត់ឡើងទៅគាត់គាត់ចង់ដូចយ៉ាងក្អេងក្អាងអីចឹងទៅគាត់ចង់មើលស្រាលខាងប្រចាំលោកណាតែប្រចាំលោកគេដឹងតាគឺថាគេខំប្រឹងនាំគ្នាទៅជួយវាជួយនឹងមិនមែនជាការពិត យើងមើលឃើញនោះមិនមែនថាជួយលើកតែសហគ្រាសលើកទៅបកសមិទ្ធផលឲ្យស្រុកចិនទេខាងប្រចាំមកលោកនោះក៏បានចំណេញដែរដោយសារកម្លាំងពលកម្មនៅទីនោះថោកប៉ុន្តែទន្ទឹមនឹងនោះយើងបានផលចំណេញមែនប៉ុន្តែបង្កើតថែមអឺណែរបៀបដូចថាឲ្យជនដែលចងៀងចងាង ក្រមប្រទេសមួយចងៀងចងាង នៅលើពិភពលោកថែមទៀតវា វាធ្វើឲ្យគេគិតពិចារណាណាពិចារណាដល់គេជួយឲ្យក្រាន់បើហើយវាបែរជាចងេងចងាងវិញទៅវាវាគេមានការខកបំណងដែរអញ្ចឹងគេត្រូវទៅរៀបចំវិធីមួយដើម្បីទប់ស្កាត់ទៀតគេមិនទុកអញ្ចឹងទេអញ្ចឹងគុណជឿទៅដូចណាលើកឡើងលើកមុនថាពាក្យដែលថាបដែកផងប្រគុណផងនេះដែលហៅបដែកប្រគុណណាគឺថាអ្នកនឹងមានសមត្ថភាព ឲ្យប៉ុនឲ្យអ្នកឯងមានផលប្រយោជន៍ឲ្យលៀបសការៈក៏គេមានសមត្ថភាពដកលៀបសការៈពីអ្នកឯងដែរអញ្ចឹងហ៎ពីព្រោះគេមាន សមត្ថភាពផ្ដល់នៅឲ្យយើងបានបុណ្យកុសលប៉ុន្តែហើយបើថាឯងមិនត្រឹមត្រូវមិនលុះទៅដោយអំពើល្អនឹងទេដល់ហើយអំពើទ្រូងក្អេងក្អាងអញ្ចឹង គេនឹងដកបនវិញមកពីគេជាបដែកផងប្រពន្ធផងណាហឹមគាត់ណាបងណាណាអូខេអញ្ចឹងបើយើងបែរមកកូនចាស់បានលើកឡើងអាប្រជាពលរដ្ឋខ្មែរក្រមយើងដែលពួកគាត់សូម្បីតែគណៈនយោបាយនៅមជ្ឈមបកហ្នឹងគេបានមានគណៈមានរហូតដល់18នាក់ហើយកុំអោយតែមួយខ្មែរយើងម្នាក់មិនបានផង ដូច្នេះនិយាយអំពីការស្ទង់មតិនិយាយអំពីការប្រៀបធៀបរវាង ប្រជាពលរដ្ឋខ្មែរក្រមយើងមកយើងនិយាយទៅវាវាចូលទៅចូលទៅ10លានអ្នកឬក៏7 8លានអ្នកដែរបើយើងប្រៀបធៀបរវាងការមិនអោយសិទ្ធនយោបាយដល់ប្រជាពលរដ្ឋខ្មែរក្រមយើងតើវាមានការប៉ះពាល់ឬក៏មានការមិនបានទទួលព័ត៌មាន អំពីកិច្ចការនយោបាយពីមជ្ឈមឬក៏អំពី សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋខ្មែរក្រមយើង មាន ការប៉ះពាល់យ៉ាងម៉េចដែរទេតែខ្ញុំបុគ្គលណាយល់អំពីបំណងរបស់គេហ្នឹងឥឡូវនេះគុណព្រះអង្គគ្រូពិនិត្យមើលគេព្យាយាមបន្ថយនៅសទ្ធិតិរបស់ជនជាតិយើងគេបន្ថយសទ្ធិតិជនជាតិយើងឲ្យ ធ្លាក់នៅកម្រិតអឺសឹងតែ1% គេគេដាក់ស្ថិតិយើងជាង1លានអញ្ចឹងហ៎ណាហើយឥឡូវប្រជាពលរដ្ឋរបស់គេវាចិត្តទៅដល់100លានទៅហើយជាង90លានអញ្ចឹងណាអញ្ចឹងគេទម្លាក់យើងឲ្យនៅប្រហែលជាលំដាប់1%លើសបន្តិចតាមពិតយើងចូលទៅ10%បើ10%កន្លែងណាក៏មានយើងទាំងអស់10%អា 10%ក្នុង8ដណ្ដប់អ្នកហ្នឹងយើងមាន1.8យើងមាន1.8បើនិយាយទៅយើងមាន2យើងមាន2អ្នកបើតាមស្ថិតិណាពីព្រោះជាទូទៅតកណាបើថាយើង4ដណ្ដប់គេឲ្យយើងតែ1អាហ្នឹងបើយើង10%យើងត្រូវបានក្នុង100គេឲ្យ1អញ្ចឹងគាត់ណាណាណាអើណាក្នុង10គេត្រូវឲ្យ1អញ្ចឹងបើយើង4ដណ្ដប់ គេមានសិទ្ធឲ្យយើងតែមួយទេហើយបើយើង ពី6ដណ្ដប់ឡើងទៅគេត្រូវតែឲ្យយើងពីរអញ្ចឹងណាថាឥឡូវចំនួននោះចំនួនគណៈកម្មការនយោបាយសមាជិកអចិន្ត្រៃយ៍នៃគណៈបកវា18នាក់ត្រូវតែមានខ្មែរ2នាក់អញ្ចឹងនឹងទៅតាមឯងទៅតាមចំនួនថេតិរបស់យើងព្រោះឯនោះហើយចំនួនពិតរបស់យើងគេអត់ផ្សាយឲ្យទេគឺទម្លាក់ចុះមក ដូចកណានិយាយអញ្ចឹង ខ្មែរណាវាវាថយត្រឡប់ទៅវិញយើងឆ្នាំ1974យើងជាង3លានហ្នឹងតាមថេតិដែលគេហៅថាមិនទាន់ច្បាស់ផងគេឲ្យយើងមិនទាន់ពេញលេញផងទៅតាមយួនសាធារណរដ្ឋយួនសេរីនោះណាពួកជំនាន់ធីវគីនោះគេហៅជំនាន់ធីវគីនោះវិញធាវហើយវិញកៅគីហ្នឹងហ្នឹងយើងមាន ជាង3លាននេះ ហើយឥឡូវបែរប្រជាប្រដ្ឋរបស់យើងធ្លាក់មកនៅ ជាងពលានអញ្ចឹងមានខ្មែរមានស្លាប់អត់មានកើតអឺក៏ប្រទេសផ្ដាសអញ្ចឹងទេទេអីឲ្យតែប្រទេសផ្ដាសអញ្ចឹងណាបបោកទៅតាមទេទេដែលប្រាំងនិយាយពីរឿងយើងជាង30ម៉ឺនពីឆ្នាំ1933ម្លេះបោកយើងធ្វើទេទេមកទល់ឥឡូវហ្នឹងអត់ក្រោមពី8លានទេលើសហ្នឹង ហើយខ្មែរមិនមែនកើតទៅតាមប្រទេសទេដែលគេនិយាយនឹង ទេ កូនខ្មែរណោះកូនខ្មែរមិនមែនកើតចឹងទេណាមកក្រុមគ្រួសារខ្ញុំកណានិយាយអត់មានក្រោម4នាក់ទៅ5នាក់ឯងសឹងថាយើងនិយាយ6ឯងក្នុងកណារាប់ទៅអ្នកកូន6អ្នកកូន8អ្នកកូន10គ្រួសារខ្ញុំកណា2ទៅ10កូនអញ្ចឹងណាពួកខ្មែរសម្បូរសែមលោះឲ្យកើតកូនអត់មានញើដៃទេ អ្នកដែលកើតកូនញើតដៃកណាស្មាទោសតែអត់មានដីតាអ្នកនឹងអត់មានដីទេបានគេកើតកូនញើតព្រោះគេអត់មានដីគេអកដើម្បីចែកកូនចៅគេនោះប៉ិនខ្មែរក្រមរឿងកើតកូនអត់មានញើតទេអត់ហ្មងហើយបូកផ្សំពេលនោះយើងត្រូវការកូនចៅដើម្បីជួយធ្វើស្រែភ្លឺអ្នកសម្បូរស្រែភ្លឺកូនចៅអត់មានអត់មានទៅធ្វើការនឹងគ្រប់ទេគាត់ទៅជួលគេថែមទៀត ឬមួយប្រវាស់ដៃគ្នាយកទៅជួយសម័យខ្ញុំមកគូណាហ្នឹងគឺបបោហ្មងគឺថាផ្ទះណាក៏កូនច្រើនដែរសូម្បីតែអ្នកក្រសោះហ្នឹងគ្រាន់តែគាត់មានស្រែបន្តិចទួយគាត់ទៅប្រវាស់ដៃគេហ្នឹងក៏កូនគាត់ច្រើនដែរអត់ទេយើងដឹងច្បាស់រឿងសភាពការហ្នឹងហ្មងมันអាចថេតេយើងថយទេប៉ុន្តែគេបន្ថយស្ថិតិយើងដោយហេតុចឹងផងពីព្រោះ នៅលើច្បាប់អន្តរជាតិគេយល់គាត់គេដឹងថាថ្ងៃអនាគតបើគេបង្ក្រាបមិនបានត្រឹមត្រូវមិនបានរៀបរយទេគេច្បាច់មិនបានរៀបរយទេ គេនឹងជួប នៅវិបត្តិក្នុងថ្ងៃខាងមុខនេះសម្រាប់ទស្សនវិស័យនៃការដឹកនាំហើយនឹងជនដែលជាអាណានិគមរងគ្រប់គ្រងរងរំលាយពូជសាសមួយឲ្យវាចូលមកក្នុងខ្លួនឲ្យចូលមកជាមួយគេច្បាច់ គេមិនមែនគោលការណ៍របស់គេតិចទេហើយគេមិនមែនប្រាថ្នា ធម្មតាទេគេមិនមែនប្រាថ្នាថាក្នុងផ្នែកជុំគណៈទូលហើយជំរាបជូនជាហោហែសេចក្តីប្រាថ្នារបស់គេមិនតូចតាចទេមកអំពីកលែងយើង គឺជាឆ្នាំងបាយហឹមទឹកដីរបស់យើងនឹងគឺជា ឆ្នាំងបាយរបស់គេតែយើងទេតាដែលយើង វានៅ ក្នុង សភាពសម្បូរសបាយយើងចេះតែភ្លេចយើងភ្លេច បូកផ្សំជាមួយសិទ្ធចិត្តសប្បុរសធម៌ដីស្រែហ្នឹងថាមិនអីទេ បើយើង បាត់បង់បន្តិចហ្នឹងយើងនៅសល់ប៉ុណ្ណេះក៏រមមរស់ដែរនោះក្នុងពេលគាត់គិតអញ្ចឹងហើយសំពេលដែលគាត់អត់លទ្ធភាពអត់មានទីពឹងអត់មានទីពឹងយ៉ាងម៉េចយើងវាអត់មានរដ្ឋាភិបាលយើងវាអត់មានមេដឹកនាំត្រឹមត្រូវលហើយសងំសក់ទៅតាមស្រុកទៅតាមភូមិទៅតាមគ្រួសាររៀងៗខ្លួនទៅប៉ុន្តែ ដល់ពេលនេះដែលយើងមានភពវាសនាបានបើកភ្នែកមើលបានយើងដឹងថាអូរដ្ឋវៀតណាមគេបិទយើងគេគេធ្វើឲ្យយើងคลายទៅជាអ្នកល្ងងគេធ្វើឲ្យយើងคลายទៅជា អ្នកបំរើគេគុណគិតមើលយើងអ្នកធ្វើស្រែតម្លៃស្រូវរបស់យើងក៏គេឲ្យថ្លៃ យើងទៅទិញជីយើងទៅទិញរបស់ប្រើប្រាស់ក៏គេអ្នកវាយតម្លៃវាសំតាគេមកវាយតម្លៃស្រូវយើងគេមកវាយតម្លៃផលិតផលដំណាំរបស់យើងហើយយើងទៅវាយតម្លៃតំណែងរបស់គេទៅតាមចិត្តយើងបានត្រូវប៉ុន្តែអត់ណារបស់ដែលយើងយើងផលិតបានណានៅលើឈ្មោះអ្នកឲ្យតម្លៃអស់មិនមែនយើងអ្នកវាយថ្លៃណាមិនយើងអ្នកថ្លៃទេ យើងអត់មានសមត្ថភាពរួមគ្នាគេបំបែកយើងតើយើងរួមគ្នាអត់បានព្រោះហេតុនោះហើយបានខ្ញុំកណាម្ដងកាលណាគិតតាបង្កើតសមាគមកសិកររបស់ខ្មែរក្រមបើថាលក់លក់រួមគ្នាមិនលក់មិនលក់រួមគ្នាអឺពោះស្រូវរបស់យើងមានតែស្អុយលួយអីហាលឲ្យតែស្ងួតទៅទុកស៊ីពីរឆ្នាំអស់ផងវាមិនខូចផងអឺអូស្រែពីដើមទុកស៊ីពីរឆ្នាំអត់អស់ទេ ពេលឥឡូវយើងអត់មានជំរុកទេយើងនាំគ្នាលក់អស់ដើម្បីបញ្ញាបញ្ញាទៅសងថ្លៃជីថ្លៃអីនោះហើយខ្ញុំថានិយាយចឹងផលិតផលគេតំណែងរបស់គេគេអ្នកកាត់ថ្លៃហើយតំណែងរបស់យើងគេអ្នកឲ្យថ្លៃទៀតគេប្រាប់ថាឥឡូវគេទិញបានតែប៉ុណ្ណេះយើងបង្ខំចិត្តត្រូវលក់ប៉ុណ្ណឹងទៅចឹងស្អីនៅក្នុងដៃរបស់គេទាំងអស់គុណគឺកាន់ដងដាវទាំងអស់យើងកាន់មុខដាវគេចង់ឆោតគេអូសឆោតទៅដាច់ដៃយើងបាត់ហើយ គាត់ឃើញហើយឥឡូវសេដ្ឋកិច្ចហ្នឹងគេក្តាប់ដងទាំងអស់សេដ្ឋកិច្ចហ្នឹងគេគេកាន់ទាំងអស់ហ្មងតម្លៃរបស់យើងគេឲ្យថ្លៃតាមចិត្តតម្លៃឃ្លោកតម្លៃតឡាយតម្លៃតំណែងបន្លែមការត្រីសាច់អីទៅតែគេឲ្យថ្លៃយើងកាត់ថ្លៃអាបានហឹមយើងកាត់ថ្លៃមិនត្រូវអត់ទិញហើយយើងអត់រួមគ្នាទៀតតែមួយអានោះមកចុះមកឲ្យតម្លៃថាអ្នកនោះលក់តែប៉ុណ្ណេះអ្នកឯងលក់ប៉ុណ្ណឹង យើងក៏អត់កើតជាបង្កើតជា សង្គមគឺហៅថាសមាគមកសិករសមាគមកសិករបើយើងបង្កើតទូទាំងភូមិទូទាំងស្រុកទូទាំងខេត្តអមួយស្រុកមានសមាគមកសិករមួយបើលក់លក់ទាំងអស់គ្នាបើមិនលក់លក់ទាំងអស់គ្នាអញ្ចឹងទៅហើយស្រូវរបស់យើងជាការពិតស្រូវវាមានចំណែកវាមានលេខវាមានលំដាប់ស្រូវណាល្អក្រេះហាលស្ងួតត្រឹមត្រូវតម្លៃប៉ុណ្ណេះស្រូវដែលហាលស្ងួតតម្លៃប៉ុណ្ណេះអីចឹង តំណែងបែងចែកទៅតាមនឹងសមាគមកសិករយើងវាយតម្លៃថារបស់នេះត្រូវលក់ថ្លៃប៉ុណ្ណេះយើងណែបន្តិចមានឈ្មោះផ្សេងទិញទៀតណែមិនចឹងហើយយើងមានតំណែងសម្រាប់នាំចេញទៅខាងក្រៅអារ៉ាននីរ៉ានអីចឹងវាវាតលតែមានលទ្ធភាពរបៀបនឹងបានបានវាសំជាមួយកតិកាសញ្ញាមួយយ៉ាងហៅថាសិទ្ធិនៅក្នុងការអនុវត្តនៅសេដ្ឋកិច្ច សិទ្ធិនៅក្នុងសេដ្ឋកិច្ចហ្នឹងពាក់ព័ន្ធអាហ្នឹងហ្នឹងហើយពាក់ព័ន្ធជាមួយតម្លៃទីផ្សារមិនមែនឈ្មួញនឹងឲ្យតម្លៃមកលើផលិតផលរបស់កសិករស្រែងចិត្តទេអញ្ចឹងជីអ្នកឯងវាយតម្លៃតីអ្នកឯងវាយតម្លៃមិនទិញអត់បាន មិនទិញតម្លៃហ្នឹងអ្នកឯងមិនលក់ហើយតែស្រូវអ្នកឯងវាយតម្លៃដែរយើងមិនលក់តម្លៃហ្នឹងវាអត់ទិញវាទៅអញ្ចឹងទៅយើងគ្មានសិទ្ធអីទាំងអស់គុនឃើញទេវានៅក្នុងដៃវាទាំងអស់ ហើយអញ្ចឹងបានខ្ញុំកណានិយាយថាអូតំណែងពេលទៅទិញជីពេលដែលយើងទៅទិញជីមកស្រូវវាតម្លើងថ្លៃអឺស្រូវវាឡើងថ្លៃហើយយើងមើលឃើញស្រូវឡើងថ្លៃទិញជីទិញជីជាពាក់មកដល់ទៅស្រូវយើងបានផលដាក់ថោកវិញបានផលស្រូវធ្លាក់ថ្លៃប្រហើយពេលហ្នឹងពេលយើងត្រូវប្រមូលផលបើមិនលក់ខូចបើយើងមិនលក់គេលក់ នេះហើយគឺការខ្វះសាមគ្គីដែលខ្ញុំក៏ដាំមើលឃើញរឿងច្រើនដែលយើងអាចប្រឈមមុខជាមួយនឹងការរួបរวมគ្នាដោះស្រាយនេះហើយដែលខ្ញុំកណាចង់និយាយឲ្យរដ្ឋាភិបាលនោះឲ្យដឹងអញ្ញាធរដែនដីអ្នកឯងបំពេញទៅលើប្រជាពលរដ្ឋខ្មែរទៀតហ្នឹងពៀនខ្លាំងណាស់ប៉ុន្តែអ្នកឯងកុំស្មានថាគេអត់ដឹងគេគេដឹងគ្រាន់តែគេកំពុងតែរៀបចំផែនការធ្វើកិច្ចការអស់ហ្នឹង គេមិនទុកឲ្យចឹងទេណែឯងមិនអាចអនុវត្តរហូតចឹងទេហើយនឹងយើងចាប់ដើមធ្វើពីការងារហ្នឹងទៅគឺពីរឿងសិទ្ធិសេរីភាពតើសិទ្ធិនឹងពាក់ព័ន្ធជាមួយសេដ្ឋកិច្ចយ៉ាងម៉េចនយោបាយយ៉ាងម៉េចវប្បធម៌អនុវត្តយ៉ាងម៉េចមិនតស៊ូតែដើម្បីវប្បធម៌អក្សរសាស្ត្រទេអត់ទេតស៊ូពីបញ្ហាសេដ្ឋកិច្ចនឹងឡើងពីពួកអនុវិជាឆ្នាំបាយប្រចាំថ្ងៃជាចំណូលប្រចាំថ្ងៃដែលយើងត្រូវដោះស្រាយហើយខ្ញុំប្រាមើលឃើញយូរហើយយូរហើយជាសាច់ឈាមទៀត ណាវាវាយតម្លៃតាមចិត្តមកអាហ្នឹងអាហ្នឹងអាហ្នឹងជ្រាបដែរបងគ្រូក៏ជ្រាបដែររឿងហ្នឹងអានេះអានេះវាជាមកពីអាញាធរក៏រមកពីឈ្មោះកដាលវាមករស់ស៊ីដល់ឆ្ងល់ឈ្មោះកដាលហ្នឹងអាញាធរបើកដៃឲ្យឈ្មោះកដាលហ្នឹងធ្វើតាមចិត្តព្រោះកំណត់ឥឡូវគុណនៅនេះនៅប្រទេសអូស្ត្រាលីកណានិយាយតោះហោះនិយាយពីរឿងនំប៉័ង នំប៉័ងបើរដ្ឋាភិបាលមិនកំណត់ថ្លៃទេនំប៉័ងជាមួយទឹកដោះគោទឹកដោះគោហើយនឹងនំប៉័ងគឺជាអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរដ្ឋគេឲ្យគេកំណត់ថ្លៃឲ្យលក់ហ៎គុណហើយនំប៉័ងគឺជាក្រុមហ៊ុនឯកជនមិនមែនក្រុមហ៊ុនរដ្ឋទេទឹកដោះគោអញ្ចឹងជាក្រុមហ៊ុនរដ្ឋប៉ុន្តែតម្លៃទឹកដោះគោហើយតម្លៃនំប៉័ងរដ្ឋថាពិបាលជាអ្នកកំណត់អញ្ចឹង បើរដ្ឋាភិបាលពិនិត្យមើលអស់ចឹងចឹងឧទាហរណ៍តម្លៃស្រូវរដ្ឋាភិបាលជាអ្នកកំណត់អញ្ចឹងកំណត់ថាឥឡូវឈ្មោះលក់ឲ្យជាឯកជនគេកំណត់មែនប៉ុន្តែគេមិនកំណត់ឲ្យលក់ប៉ុណ្ណឹងប៉ុន្តែមិនរដ្ឋទិញឡើងណាគឺថាត្រូវលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃប៉ុណ្ណាឥឡូវទីហោជីគឺជារបស់មួយដែលអាចជួយឲ្យផលិតផល ស្រូវនឹងវាបានភោគផលច្រើន អញ្ចឹងរដ្ឋាភិបាលទៅកំណត់តម្លៃជីមិនឲ្យឈ្មោះឡើងថ្លៃតាមចិត្តទេតម្លៃស្រូវក៏អញ្ចឹងដែរយើងកំណត់តម្លៃជីឲ្យតម្លៃស្រូវឲ្យវាស៊ីសង្វាក់គ្នា បាននោះគឺជាភាពយុត្តិធម៌ជាម្ដាយឪពុកជា ជាអាណាព្យាបាលហៅថារដ្ឋាភិបាលមើលថែប្រជាពលរដ្ឋនឹងឲ្យមានសិទ្ធិស្មើគ្នាតម្លៃអញ្ចឹងរបៀបអញ្ចឹងយើងមើលឃើញគុណដឹងស្រាប់ហ្នឹង ខ្ញុំកណាអ្នកធ្វើនំប៉័ងពីដើមអ្នកលក់ទឹកដោះគោពីដើមតម្លៃទឹកដោះគោរត់អ្នកកំណត់ណាមិនឈ្មោះចង់លក់បានតាមចិត្តទេអត់ទេអត់ត្មងហើយទឹកដោះគោទៅបានចំណេញតិចបំផុតមកពីរត់គឺថាអ្នកឯងលក់បានច្រើនណាប្រជាពលរដ្ឋត្រូវការទទួលទានទឹកដោះគោរាល់ថ្ងៃទឹកដោះគោស្រស់ហ្នឹងហើយនំប៉័ងស្រុកនេះទទួលទានរាល់ថ្ងៃដូចអង្គរនៅក្នុងប្រទេសយើងអង្គរយកមកដាំបាយអង្គររដ្ឋាភិបាលត្រូវកំណត់តម្លៃ มันអាចឲ្យឈ្មោះលក់បានតាមចិត្តចេះទេអត់ទេអត់ទេនឹងនឹងចំពោះរដ្ឋាភិបាលដែលទទួលខុសត្រូវជាមួយនឹងសពទុករបស់ប្រជាពលរដ្ឋបានហៅថាអ្នកអាណាព្យាបាលបានបានអ្នកនឹងសំនឹងទទួលប្រាក់ខែហើយប្រាក់ខែគាត់ដឹងមកពីណាប្រាក់ខែគឺគេតម្លៃដែលពលរដ្ឋបង់ពន្ធយកពន្ធថ្លៃសាំងយកពន្ធគេធ្វើស្រោណាគេធ្វើស្រែណា គេរស់ស៊ីបានចំណេញគេត្រូវបង់ពន្ធយកពន្ធហ្នឹងទៅបបបើកប្រាក់ខែឲ្យពួកអស់ហ្នឹងពួកអស់ហ្នឹងបានលុយពីណាវាមានរដ្ឋាភិបាលនឹងវាចេះជប់លុយណាលុយហ្នឹងវាមកពីប្រជាពលរដ្ឋហើយវាស៊ីប្រាក់ខែប្រជាពលរដ្ឋវាមកជន់ក្បាលប្រជាពលរដ្ឋទៀតអានឹងហើយដែលយើងដែលយើងត្រូវបញ្យល់ប្រជាពលរដ្ឋយើងឲ្យយល់នោះពួកគាត់ជាអ្នកចិញ្ចឹមពួកអាហ្នឹងពួកគាត់ជាអ្នកចិញ្ចឹមរដ្ឋាភិបាលណា ហើយពលរដ្ឋខ្មែរនឹងកម្លាំងតិចណាស់ដើម្បីចិញ្ចឹមរដ្ឋាភិបាលមិនមែនតិចទេខ្ញុំក៏ណាជំរាបអញ្ចឹងឲ្យឲ្យឲ្យដឹងថា យើងគឺនេះជាអ្នកបើកប្រាក់ខែឲ្យពួកហ្នឹងម្ល៉េះហើយយើងយើងបើកប្រាក់ខែឲ្យពួកហ្នឹងហើយយើងខ្លាចវាទៀតมันត្រូវទេណាសូមឲ្យយល់កន្លែងហ្នឹងសមត្ថភាពពួកយើងធ្វើស្រែធ្វើស្រូវលក់ហ្នឹងជាសិបអង្គពន្ធតាអឺ មិនមិនរឿងលេងសើចណាទិញអីវ៉ាន់អីក៏បងពុនទាំងអស់ហ្នឹងប៉ុន្តែយើងអត់ដឹងប្រើប្រាស់សាំងសពថ្ងៃហ្នឹងក៏យើងបងពុនដែរប៉ុន្តែយើងអត់ដឹងណាយើងអត់ដឹងថាយើងបងពុនទេប៉ុន្តែគេបោកតម្លៃពុននៅក្នុងប្រេងសាំងហ្នឹងហើយស្រាប់គេបោកតម្លៃពុននៅក្នុងកលែងកៅពុននៅក្នុងការប្រើប្រាស់ណាយើងទិញអីវ៉ាន់មកយើងបងពុនហើយស្រេចទេបើយើងអត់ដឹងទេយើងបង់10%ប្រទេសណាក៏គេយកអញ្ចឹងដែរនៅក្នុងតម្លៃហ្នឹងណា GST ហ្នឹង គេហៅថាពន្ធក្នុងការប្រើប្រាស់ហ៎យើងជិះម៉ូតូក៏យើង បង់ពន្ធហើយពន្ធអស់ហ្នឹងយកទៅណាពន្ធអស់ហ្នឹងយកទៅចិញ្ចឹមពួកហ្នឹងណាចិញ្ចឹមពួកហ្នឹងណាបើរដ្ឋបើប្រជាពលរដ្ឋទាំងអស់ហ្នឹងមិនបង់ពន្ធពួកហ្នឹងបានប្រាក់ខែពីណាវាបានលុយឯណាចាយនោះណាហើយច្បាប់គេល្អណាស់កាំងបរលដីទៅគ្រូញឹងយ៉ាងណា កម្មាភិបាលគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋប៉ុន្តែវាមានបម្រើរបស់ប្រជាពលរដ្ឋណា វាមកបំផិតបំភ័យវាមកសម្លុតវាមកគំរាមកំហែងប៉ុន្តែក្នុងច្បាប់វាចែងអញ្ចឹងហឹមយើងយើងពិនិត្យពិចារណាគ្រប់គ្នាមកឲ្យមិនចេះនិយាយលេងទេរៀនច្បាប់ទាំងអស់ហ្នឹងជជែកជាមួយគេបានវាច្បាស់លាស់រឿងរឿងនៅក្នុងបញ្ហាច្បាប់ហ្នឹងអញ្ចឹងឯងគុណណា អូខេកុំកុំនិយាយលេងលេងកុំនិយាយលេងលេងឲ្យសោះពីព្រោះបញ្ហាច្បាប់មិនយកមកនិយាយលេងបានទេកុំនិយាយសើចអឺវាថាកាងប្រលអីទៅគ្រូយើងយ៉ាងប៉ិនវាគ្មានណាហើយយើងនិយាយសើចលេងនៅហាងកាហ្វេអីធម្មតាចឹងអត់ទេទុកចំណេះវិជាអស់នឹងជជែកគ្នាជាមួយនៅពេលដែលវាជិះជាន់យើងនៅពេលដែលវាធ្វើមិនត្រឹមត្រូវហើយជជែកចង្អុលមុខគេប្រាប់អញ្ចឹង បើយើងរៀនច្បាប់ឲ្យច្បាស់លាស់ហើយចង្អុលហ៊ានចង្អុលមុខកម្មាភិបាលគ្មានកម្មាភិបាលណាហ៊ានធ្វើអីយើងទេខ្ញុំគណាហ៊ាននិយាយមួយម៉ាត់ចឹងម្ដងណាពីព្រោះគេដឹងថាយើងចេះច្បាប់ហើយបើយើងចេះច្បាប់ដូចយើងមានអាវុធនៅក្នុងដៃចឹងគេអត់មានហ៊ានមកចង្អុលយើងតែប្រទេសតែប្រាស់ទេមិនចង្អុលឲ្យយើងតលិចយើងត្រូវតលិចទេអត់ទេបើវាចង្អុលផ្លូវខុសកុំធ្វើតាមឲ្យសោះប្រាប់ថាឯងធ្វើនឹងខុសហ្នឹង ណែមកណែនាំខ្ញុំផ្លូវខុសណែមកបំពេញនៅសិទ្ធិសេរីភាពរបស់ពួកខ្ញុំខ្ញុំជាជនជាតិដើមហើយចំហនឹងឲ្យច្បាស់លាស់យើងត្រូវរស់នៅជាមួយនឹងសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមហ្នឹងនឹងរំលឹកដដែលដដែលប៉ុន្តែមិនធុញទ្រាន់ទេត្រូវតែរំលឹករំលឹកអញ្ចឹងពីព្រោះញោមញាតខ្លះអត់បានស្ដាប់ញោមញាតខ្លះបានស្ដាប់ហើយក៏កាន់តែច្បាស់ថែមទៀតទៅយុវជនយើងហ្នឹងកំនឿយណាយ ខំប្រឹងប្រជេបក្រេបជញ្ជក់យកឲ្យបានច្រើនឲ្យបានច្រើនកាលណាល្អកាលហ្នឹងយើងចេះចាំនៅក្នុងចិត្តរបស់យើងយើងយល់ច្បាស់ដូចជាពលឺមួយអញ្ចឹងយើងទៅណាយើងមិនខ្លាចចំពប់ទេព្រោះយើងមានពលឺដូចយើងដើរកណ្ដាលថ្ងៃអញ្ចឹងយើងអត់ភ័យខ្លាចចំពប់ទេព្រោះយើងដើរពេលយប់នោះយើងយើងភ័យយើងយើងសើតសើតនៅក្នុងពោះយើងមកពីយើងមើលអត់ឃើញដូច្នេះការយល់ដឹងប្រាជ្ញាគឺជាពលឺ ចឹងណាឲ្យយើងបង្កើតប្រាជ្ញាឲ្យយើងយល់ដឹងនៅលើថាឥឡូវសិទ្ធិមានរបៀបរៀបហ្នឹងទៅតាមការត្រេះរិះពិចារណាការវេកញែកឲ្យឃើញឲ្យឃើញថាដូចដូចខ្ញុំកណាទូលមិញអញ្ចឹងថាអ្នកមានអំណាចទាំងអស់ហ្នឹងបើប្រជាពលរដ្ឋទូទៅមិនបងពន្ធទេគាត់អត់មានលុយចាយទេហើយក៏មើលតម្លៃពួកនឹងថាវាជា វាជាអ្នកមានមិនអាចមក គ្រប់គ្រងអីយើងតាមចិត្តអត់ទេលុតត្រង់ត្រង់ចឹងហ្មងថាយើងបងពុនឯងចាយលុយកាក់របស់ពួកខ្ញុំញើសឈាមរបស់ពួកខ្ញុំអីចឹងនេះគឺជាសិទ្ធសិទ្ធស្របច្បាប់របស់ពលរដ្ឋណាសិទ្ធពលរដ្ឋហើយរដ្ឋាភិបាលនឹងបានចុះកតិកាសញ្ញា2ហ្នឹងធំណាកតិកាសញ្ញាហ្នឹងកតិកាមិនហៅកតិកាគឺការស្បត់ស្បែការសន្យាដោយមិន មិនធ្វើឲ្យខុសឆ្គងអញ្ចឹងបានតែគុណឃើញឯងប្រទេសណារំលោភបំពានណាធំបំផុតគេយកអាពីរហ្នឹងមកបាទគេហៅ Covidin Covidin ហ្នឹងធំណាស់ពីរហ្នឹងរដ្ឋាភិបាលវៀតណាមចុះឆ្នាំ1962ចុះច្បាប់ពីរហ្នឹងកតិកាសញ្ញាពីរហ្នឹងសិទ្ធិធ្វើនយោបាយសិទ្ធិពលរដ្ឋ ឲ្យសិទ្ធិនៅក្នុងការអនុវត្តប្រពៃណីសង្គមគិច្ចសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋហ្នឹងពួកគេគេធ្វើច្បាប់ហ្នឹងគេគិតឲ្យស្រេចគុណគេគិតឲ្យស្រេចហ្មងគេដឹងថាអ្នកដែលពុលជាមួយច្បាប់ឥឡូវឧទាហរណ៍ដូចប្រទេសមួយប្រកាន់ឯកបៈអញ្ចឹងវាធ្វើអីស្រែងវាតាណាវាធ្វើស្រែងវាស្រែងចិត្តហ្មងហើយថែមបាក់ដឹកនាំរដ្ឋចេះទៀតហ៎ តើវាពង្រឹងប៉ាក់ហើយវាធ្វើម៉េចគ្រប់គ្រងប៉ាក់នឹងឲ្យតនៅព្រោះប៉ាក់ដឹកនាំរដ្ឋអារដ្ឋទៅទៅតែដេកស្ដោកតាមបដ ாய் ប៉ាក់អញ្ចឹងទៅតែប៉ាក់ថាម៉េចរដ្ឋទៅរងវិលក្បាលទៅតាមប៉ាក់អញ្ចឹងនោះហើយក្រមប្រទេសដែលនិយមតប៉ាក់ពួកវាមិននិយមលទ្ធិប្រជាធិបតេយ្យទេធ្វើម៉េចឲ្យតប៉ាក់រស់គឺប្រជាពលរដ្ឋវិនិច្ឆ័យហិនហោចលំបាកវេទនាយ៉ាងម៉េចក៏ដោយឲ្យតប៉ាក់រស់គេមានលុយយកទៅចិញ្ចឹមសមាជិកប៉ាក់សមាជិកអចិន្ត្រៃយ៍ប៉ាក់ សមាជិកគណៈកម្មការនយោបាយបកឲ្យតែចង្កូតរបស់បកនឹងនៅ គឺបកនឹងរស់បកកុម្មុយនីសនឹងនៅតែដឹកនាំនឹងទោះបីនៅតែ100នាក់1000 10000នាក់ក៏ប្រទេសគេនៅរស់ដែរប្រជាពលរដ្ឋស្លាប់ប្រហែលស្លាប់ទៅអានឹងប្រទេសដែលដែលគេហៅថាបកដឹកនាំរដ្ឋនឹងអញ្ចឹងហ្នឹងឲ្យយល់ឡើងច្បាស់ហ្នឹងហើយអឺ គុណចាស់ត្រង់ចំណុចដូចគុណចាស់បានលើកជាខាងដើមដែលដែលថាយើងឃើញពួកអាជ្ញាធរឃើញអឺរដ្ឋាភិបាលយួនវា ក្នុងន័យថាវា ជាមនុស្សអាក្រក់ហើយវាជាមនុស្សលោភបំពានយើងយើងដែលជាមនុស្សល្អមិនធ្វើអីសោះត្រង់ចំណុចហ្នឹងយើងគួរ តែ ធ្វើអីសោះហ្នឹងចង់ចង់ចង់ចង់និយាយថាម៉េចគុណចាស់ណានិយាយថាអមនុស្សល្អមិនធ្វើអីសោះ គឺទុកឲ្យមនុស្សអាក្រក់វាចិត្តតែពើងទ្រូងណាចិត្តតែលាដាលបើគុណឃើញ កម្មាភិបាលមួយចំនួនកម្មាភិបាលមិនទាំងអស់ណាគ្រូពួកនគរបាលហ្នឹងវាមិនមែនទាំងអស់គ្នាអាមួយណាក៏មានចរិតមកសន្លត់ខ្មែរក្រមយើងណាខ្លះវាអត់ហ៊ានណាខ្លះក៏មានសិលធម៌ចឹងដែរខ្ញុំកណាមិននិយាយប៉ាតទេខ្ញុំកណានិយាយនេះនិយាយចំពោះតែ មនុស្សណាដែលវាឈួតលីលា អត់ស្គាល់នៅសិលធម៌វាអត់ស្គាល់នៅច្បាប់តលតែសោះឬមួយក៏វាដឹងដែរប៉ុន្តែវាមានកំហឹងវាមានគំនុំវាប្រកាន់អស្មិមានះវាប្រកាន់ពូជសាសនោះអាមនុស្សចរិតរបៀបហ្នឹងយើងត្រូវរួមគ្នាលោកគុណចាស់ឃើញឲ្យព្រះអង្គគ្រូឃើញទេឃើញយុវជនយើងនាំគ្នាតស៊ូយើង ជួយការពារគ្នានោះហើយមនុស្សល្អនាំគ្នា ជួយការពារគ្នា យើង ប្រឆាំងតស៊ូយើងពីក្រៅស្រែក ទប់ទល់ជាមួយអំពើឈួតលីលាជាមួយនឹងមន្ត្រីនគរបាលមួយចំនួនមន្ត្រីមួយចំនួនដែលវាប្រហើនកោងកាចវាវាដើរជិះជាន់វាគំរាមផ្លិចផ្លាញពូជសាសខ្មែរក្រមយើងហើយវាអន់ចឹងដែរគុណឃើញទេវាកាច់មិនបាក់វាអន់វាអន់វាថយត្រឡប់ទៅវិញទៅពិចារណាហើយដូចគុណឃើញសកម្មភាពអាមេនៅលើ ពួកនឹងឯណាដែលទៅប្រធានរដ្ឋនាយករដ្ឋមន្ត្រីចុះមកបំអែលខ្នងប្រជាពលរដ្ឋយើងតាមសាលារៀនខ្មែរអីចឹងទៅតាមវត្តអារាមវាអត់ដែលទេវាអត់ដែលមានប្រវត្តិចឹងទេហើយមួយឆ្នាំពីរឆ្នាំនោះឃើញគុណឃើញវាធ្វើហ៎អំពីគេឃើញថាអូប្រហែលជាគេមានធ្វើខុសបានវាកើតមានការតវ៉ាប្រឆាំងហើយប្រជាពលរដ្ឋនឹង ស្ដាប់ទៅតាមការបញ្យលបង្ហាញរបស់សហព័ន្ធមន្ត្រីសហព័ន្ធស្ថាប័នដូចអង្គការខ្មែរក្រមនៅខាងក្រៅតើពួកនឹងមានផលប្រយោជន៍អីពីប្រជាពលរដ្ឋហ្នឹងថាអត់ទេប៉ុន្តែគេមើលឃើញថាប្រជាពលរដ្ឋរបស់គេ ខ្វះសេចក្តីក្លាហានដោយ ប្រជាពលរដ្ឋគេខ្វះមជ្ឈបាយខ្វះដំណឹងខ្វះដំណឹងខ្វះការយល់ដឹងអំពី ដំណឹងផ្សេងផ្សេងដែលច្បាប់ថ្មីថ្មីផ្សេងផ្សេងរបស់អង្គការសហប្រជាជាតិការជឿនលឿនការវិវត្តរបស់ពិភពលោកផ្លាស់ប្ដូរគេអត់ដឹងមកពីរដ្ឋាភិបាលបិទនឹងមានផ្សាយឲ្យជាបរដ្ឋដឹងឯណាហើយដល់យើងដឹងយើងខំផ្សាយការពិតជំរាបជូនបងប្អូនយើងឲ្យបានដឹងណោះគេមើលឃើញហ្នឹងណានឹងហើយសកម្មភាពមនុស្សល្អរួមគ្នាធ្វើទៅមនុស្សអាក្រក់វាបន្ថយ ហើយបើយើងមិនធ្វើដូចតែពីដើមមួយជន់យើងរហូតពីមួយឆ្នាំទៅមួយឆ្នាំគឺធ្វើឲ្យយើង ស្ងាត់ស្ងៀមគឺថាសង្ងំជើងបណ្ដោយហើយវារាយការមកអង្គការសហជីវជាតិតាមចិត្តទាំងហ្នឹងហឹមហើយបើអត់ធ្វើសោះក៏វារាយការដែរវាធ្វើចានេះហើយ គឺជាពុទ្ធបទរបស់យួនហើយហើយបើយើងមើលឃើញពុទ្ធបទហ្នឹងយើងមិននាំគ្នាធ្វើវាវាមិនមែនកំហុស ពួកមនុស្សអាក្រក់នឹងទាំងអស់ទេមនុស្សល្អនឹងមិនព្រមនាំគ្នាធ្វើមនុស្សល្អនឹងខុសនឹងដែលខ្ញុំកណ្ដាលនិយាយនឹងគឺថាសំដៅសុំឲ្យបងប្អូនយើងព្រមព្រៀងគ្នាងើបឡើងមិនមែនយើងនិយាយទៅគឺថាគេធ្វើល្អជាមួយយើងនោះវាខ្លាំងក្លាណាស់ហើយគេទំនុកបងរង ក្រុមយើងនោះវាអស្ចារ្យណាស់ហើយហើយយើងទៅតវ៉ាជារបៀបអយុត្តិធម៌ឲ្យពលរដ្ឋវៀតណាមឲ្យរដ្ឋាភិបាលវៀតណាមអត់ទេ ប៉ុន្តែយើងមើលឃើញវាជាក់ស្ដែងពេកតើវត្តអារាមខ្មែរទុកឲ្យខ្មែរគ្រប់គ្រងទៅវាយ៉ាងម៉េចហេតុអីបានគៀបសង្កត់ប្រសង់ខ្មែរហេតុអីបានគៀបសង្កត់គណៈកម្មការខ្មែរគណៈកម្មការវត្តខ្មែរហេតុអីបានគៀបសង្កត់ប្រជាពលរដ្ឋខ្មែរ55បំផិតបំភ័យពីបញ្ហាផ្សេងផ្សេងមិនអោយខ្មែររៀនដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន ចដូនចតារបស់ខ្លួន គ្រាន់តែទឹកដីនឹងរដ្ឋវៀតណាមមកដណ្ដើមយកក៏គេគ្មានសិទ្ធិដឹងដែរវាវាអយុត្តិធម៌សម្រាប់ខ្មែរក្រមតែប៉ុន្តែឯងមនុស្សល្អណាស់ឯងចង់ជួយប្រជាពលរដ្ឋខ្មែរក្រមហេតុអីបានមិនបើកឲ្យគេដឹងពីប្រវត្តិជីដូនជីតារបស់គេហេតុអីណាបានន័យថាឯងមានអីមិនស្រួលហើយណែឯងខំប្រឹងលាក់នៅរឿងពិតគេគ្រាន់តែរៀនអំពីប្រវត្តិសាស្ត្រអតីតកាល ទឹកដីនឹងគាត់ទឹកដីនឹងជាទឹកដីរបស់គេគាត់ឯងមិនហ៊ាននិយាយដែរបើឯងបើថាឲ្យជលមកគ្រប់គ្រង យើងបានជាខុសហើយឥឡូវខ្ញុំសុំសម្រួលថាឥឡូវបងប្អូនខ្មែរបើរស់នៅសពចិត្តរស់នៅសពកដំរមនីមួយយើងយើងជួយអញ្ចេះយើងជួយសង់ជាសាលារៀនយើងជួយធ្វើជាទីផ្សារយើងជួយធ្វើជាសួនច្បារឥឡូវយួនមានធ្វើកន្លែងណាមួយសម្រាប់សួនច្បារសម្រាប់ខ្មែរលេងខែចូលឆ្នាំហ៎វាមានធ្វើទេ វាមានធ្វើនៅក្នុងខេត្តឃ្លៀងខេត្តព្រះតាពាំងខេត្តមាត់ជូកខេត្តពលាវខេត្តលង្ហោខេត្តអីធ្វើជាសួនច្បារមួយ នៅខាងក្រៅសាធារណៈថាកន្លែងនេះសម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរធ្វើពិធីអបអាតូចូលឆ្នាំជាសាធារណៈនៅកណ្ដាលវាលបើខ្មែរនឹងមិននាំគ្នាទៅធ្វើនៅនៅតាមវត្តទេយើងមិនធ្វើបានហើយវាឆ្លៀតមកគ្រប់គ្រងនៅតាមវត្តអារាមនឹងទៀតចាប់បង្ខំលោកសង្ឃនឹង លោកសង្ឃខ្មែរធេរវាទនឹងត្រូវចូលជាសមាជិកគណៈកម្មការ សាសនាវៀតណាមហើយយើងទៅអនុប្រធាន គេតើយើងមានបានធ្វើប្រធានស្អីអឺតាមវត្តផ្សេងផ្សេងហ្នឹងមកយួនមកអំណាចលោកយួនអីមកគ្រប់គ្រងនៅក្នុងវត្តលោកខ្មែរនឹងទៀតក៏ប្រើអំណាចវាទីនឹងខ្លាំងម្លេះអាជ្ញាធរដែនដីប្រធានប្រធានឃុំលោកមេឃុំមេសក់ មេខេតចុះមកមកត្រួតត្រាលោកសង្ឃហើយចុះវាអត់មានក្រសួងសាសនាទេហីក្រសួងសាសនានឹងបង្កើតដាក់ខ្មែរនឹងមកខាងខ្មែរឲ្យខ្មែរមកជួយរៀបរយគ្នាទៅអានឹងបើត្រូវហើយតែឯងមកចង់យកប្រសក់នឹងមកត្រួតលោកសង្ឃខ្មែរវាវាធ្វើវាមិនត្រូវតរសាសហ្នឹងណាយើងទទួលយកបានហើយរបៀបលាប់ពុទ្ធសាសនាយើងមានច្បាប់ដោយឡែករបស់យើង ប្រសង់ត្រូវវិន័យរបស់សង្ឃត្រូវប្រសង់ចាត់ចែងកិច្ចការហើយវាយកប្រសង់ខ្មែរក្រមយើងមួយចំនួនដែលបរិយប្រគុណចាស់ចាស់ហ្នឹងវាបំបាក់តលបាក់អស់ហើយមកគៀបសង្កត់ប្រសង់ខ្មែរយើងរៀនខ្មែររៀនអក្សរសាស្ត្រខ្មែរលោកដែលធ្លាប់ស្រឡាញ់អក្សរសាស្ត្រលោកធ្លាប់ជួយពង្រឹងកាលខ្ញុំកណាននៅអីឥឡូវលោកទៅដូរគំនិតអស់លេងដល់វាផ្លុំតិចលោកយ៉ាងម៉េចលោកទៅជាតប្រេះតាឈប់ស្រឡាញ់អក្សរសាស្ត្រឈប់ស្រឡាញ់ប្រពៃណីអស់លេងចឹងទៅ ហើយពីដើមលោកតាលោកតាអស់នឹងស្រឡាញ់តាតែគុណយើងយើងតែគុណតាំងណោអីនៅខេត្តឃ្លៀងអីនៅវាសាពាំងមួយចំនួនអីហ្នឹងនៅលោកហោអីហ្នឹងលោកអស់ប្រមាណអង្គហ្នឹងមានដែលអង្គណាទៅសូត្រធរយួនដែលនិយាយយួននៅក្នុងពិធីការវត្ត ខ្មែរទៅនិយាយភាសាយួននិយាយភាសាយួនឲ្យខ្មែរស្ដាប់ហើយលោកសង្ឃអរិចម្លែកមែនទែនខ្ញុំមិនណាជាឆ្ងល់ទេសនានៅក្នុងប៉ុនខ្មែរឲ្យផ្សាយសាភាសាយួន ទេសនាភាសាយួរវាវារឿងឆ្ងល់ហ្មងឆ្ងល់មែនតែនហ្មងអញ្ចឹងកូនចៅខ្មែរទៅណាអស់ទៅហើយវត្តខ្មែរទាំងអស់ហ្នឹងបើពុទ្ធបរិស័ទខ្មែរកសាងទេលោកអស់ហ្នឹងមានបាយឆាន់ដែរវាថាវាពង្វក់ខួរក្បាលប្រជាពលរដ្ឋនឹងដល់ថ្នាក់ប៉ុណ្ណឹងហ្នឹងវាធ្វើវាហួសហេតុតែយើងយើងមិននិយាយមិនបានហើយហើយវាខុសជាមួយនឹងការដឹកនាំរបស់ព្រះសម្មាសម្ពុទ្ធ លោកថាអនុជានាមិភិក្ខវេលោក អនុញ្ញាតឲ្យ គ្រប់ប្រជាសាស្ត្រទាំងអស់ផ្សព្វផ្សាយនៅពុទ្ធវទូលរបស់ព្រះអង្គជាភាសារៀងរៀងខ្លួននឹងនិយាយទៅតាមពុទ្ធទូលការដឹកនាំរបស់ភាសាមាសម្ពុទ្ធហើយនឹងជាជំនឿរបស់ខ្មែរហើយមិនឲ្យភាសាខ្មែរនិយាយឲ្យទូលំទូលាយវាចង់ឲ្យប្រើភាសាវាតែមួយទៅនេះជារឿងដែលមិនត្រូវតទៅសោះយើងហាមប្រាមហើយយើង យើងប្រឆាំងជាដាច់ខាតចឹងម្ដង មកធ្វើរបៀបនេះភាសាខ្មែរនឹងត្រូវបាត់បង់ខ្មែរនិយមផុតខ្មែរក្រមគឺពុទ្ធសាសនាហើយបើយកពុទ្ធសាសនាខ្មែរទៅទេសនាភាសាយួនទៅសូត្រធម៌បបយួនវាចាប់ហើយអានោះមិនមិនមិនហៅពុទ្ធសាសនារបស់ខ្មែរក្រមទៀតហឹមវាធ្វើតែប្រទេសតែប្រាវាធ្វើខុសហើយវាថាយើងចង់បំបែកដែលយើងកំពុងនៅសពសពថ្ងៃសពសពវាចូលលោតចូលមកត្រួតត្រាយើងវាថាយើងចង់បំបែកពីវាហឹមយួននេះ ប្រើភាសានេះឲ្យលោកអង្គខ្លះយើង ទៅជឿតាមវាដែរជឿតាមវាអញ្ចឹងនេះជារឿងដែលមិនត្រូវតលសាសគិតពិចារណាឡើងវិញទាំងកអស់គ្នាហ្នឹងទាំងប្រសង់ខ្មែរក្រមខ្លួនឯងទាំងអាជ្ញាធរដែនដីទាំងពលរដ្ឋយួនពលរដ្ឋខ្មែរដែលជួយបម្រើកម្មឲ្យបាលនឹងគិតឡើងវិញរឿងហ្នឹងតើអ្នកណាខុសអ្នកណាត្រូវតែតើការពៀរបស់ខ្មែរក្រមនឹងត្រឹមត្រូវឬអត់ណា គិតឲ្យច្បាស់លាស់ខ្ញុំបកគុណណាអាត្មាភាពនិយាយតែភាពយុត្តិធម៌តែប្រោះអត់មានទៅអហង្ការអត្តនោម័តអីប្រចាំងអត់ទេយើងជារបៀបសុចរិតយុត្តិធម៌យើងលើកឡើងនៅគោលការណ៍ទាំងឡាយ ការអនុវត្តសាសនារបស់ខ្មែរក្រមតើវាមានលំនាំយ៉ាងម៉េចសុខសន្តិភាពរបស់គេយ៉ាងម៉េចអ្នកឯងមកគ្រប់គ្រងអ្នកឯងមកជិះជាន់អ្នកឯងមកប្រើអំពើ ពុទ្ធបុត្រធ្វើឲ្យគេលង់នៅក្នុងនយោបាយចង្រៃអត្តបាតរបស់អ្នកឯងនឹងឲ្យឲ្យចាប់គេដាក់ទោសដាក់ទណ្ឌយកឱកាសមកគ្របសង្កត់គេគៀបគេដកយកនៅសិទ្ធិសេរីភាពពីគេយកទៅអត់បានទេរបៀបនេះដែលយើងមើលឃើញយើងទ្រាំយូរហើយដែលយើងមើលឃើញច្បាប់នេះបានយើងខំប្រឹងផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋយើងយល់ដឹងដើម្បីកុំឲ្យអ្នកឯងបិទភ្នែកគេបានទៀត ហើយយើងនឹងជួយពំនាំនៅ ការកើតទុកមិនសុខចិត្តរបស់ប្រជាពលរដ្ឋយើង ដែលណែឯងរំលោភបំពានហើយបិទសម្លេងរបស់គេមិនអោយគេស្រែកចេញទៅក្រៅបាន ហាមិនអោយគេតាក់ទងជាមួយគ្នាគេដែលជួយអន្តរាគមនៅសុខទុកទៅទៅឲ្យគេទៀតអ្នកឯងធ្វើនឹងអ្នកឯងបិទវិជាគេអ្នកឯងបិទភ្នែកគេអ្នកឯងចង្រៃអត្តបាតខ្លាំងណាស់ចុះបើគេអបមាគេបិទភ្នែកបិទវិជាអ្នកឯងតើអ្នកឯងលំបាកប៉ុណ្ណា មិនក៏មិនយល់វាមានពេកវាមានតិចដូចយើងដែរហេតុអីបានមិនពិចារណាហើយនាំគ្នារៀនសិតតែបណ្ឌិតសិតតែច្បាប់ណានៃប៉ុន្តែយកចំណេះដឹងហ្នឹងមកគៀបសង្កត់ធ្វើបាបគេឯងហើយចោទកាន់គេថាគេតវ៉ាអញ្ចឹងណាពុនមើលអភាសាអាយួនអាយួនមកពីខាងជើងនឹងក៏ដោយយួនមកពីកដាលក៏ដោយនិយាយភាសាមក វាថាយើងនឹងចង់តវ៉ាប្រឆាំងតែដែលវាមកមកជិះជាន់យើងមកគៀបសង្កត់យើងមកបូតយកសិទ្ធិសេរីភាពរបស់យើងវាអត់គិតមើលខ្លួនវាគាត់វាអត់ពិចារណាត្រឡប់ខ្លួនវាទេវាមកពីណាវាមានទ្រព្យសម្បត្តិទេវាមកហ្នឹង វាយកតែភ្លើងមកតើវាយកតែដែកប្រហោងមកតើវាយកតែយោបាយវាយកតែបាក់ពួកមកតើហើយវាមកប្លន់ទឹកដីរបស់យើងមកប្លន់ទ្រព្យសម្បត្តិរបស់យើងមកប្លន់សិទ្ធិសេរីភាពរបស់យើង យួរយួរភាពរុងរឿងធំថ្កើងរបស់យើងវាបន្ទាបយើងហើយវាខ្លួនវាឡើងធំថ្កើងកូនចៅរបស់វាមួយចំនួនវាបញ្ជូនមកឲ្យរៀនក្រៅប្រទេសទាំងអស់អីអីធ្វើនឹងសំទេហើយសំឲ្យគេតវ៉ាឬអត់នេះខ្ញុំកណាបង្ហាញពីរឿងគេហៅថាវិធីយុទ្ធធរនៅក្នុងសង្គមតើយើងគួរទេ យើងគួរយើងគួរងើបឡើងព្រមគ្នាដើម្បី ធ្វើការសម្រេចចិត្តសម្រេចវាសនាដោយខ្លួនឯងនៅក្នុងករណីហ្នឹងទេដាច់ខាតធ្វើអូបងប្អូនទាំងអស់ប្រជាពលរដ្ឋទាំងអស់ពេលនេះគឺជាពេលវេលាដល់ហើយมันអាចរងចាំបានទេនឹងជាសក្តីអំពាវនាវទទូចហើយទទូចទៀតខំប្រឹងសិក្សាមើលច្បាប់ដើម្បីឲ្យយល់ហើយសិទ្ធិសេរីភាពយើងស្ថិតនៅលើការយល់ដឹងរបស់យើងដូចជាបណ្ណាទូលជំរាបចឹងគឺថា ប្រាជ្ញាគឺជាពន្លឺយើងគ្មានពន្លឺយើងដើរផ្លូវងើតទេខំប្រឹងចឹងណាអរគុណអមានយោបល់ខ្មែរក្រម Unique Culture ខ្មែរក្រម Rise Association shall establish to join effort and demand the price to gain a living benefit ប៉នឹងត្រឹមត្រូវហើយអរគុណហើយ comment នៅក្នុងជាភាសាអង់គ្លេសគឺថាខ្មែរក្រម unique គាត់ឲ្យយោបល់មកអញ្ចឹងគាត់ឲ្យយោបល់ថាអឺបញ្ហាស្រូវអង្គរបស់ខ្មែរក្រមត្រូវតែបង្កើត ដើម្បីចូលរួមនៅគេហៅថាដើម្បី ជាផលប្រយោជន៍នៅក្នុងការ demand day price គឺថាយើងកំណត់នៅ នៅតម្លៃរបស់យើងដើម្បីផ្ដល់ទៅឲ្យនៅគេហៅថាផលប្រយោជន៍នៅក្នុងការរស់នៅជីវភាពរស់នៅរបស់យើងបងសូមអរគុណខ្មែរក្រម Unique Culture បាន ចូលរួមយោបល់ក្នុងចំណុចហ្នឹងត្រឹមត្រូវណាត្រឹមត្រូវមែនទែនយើងគួរកប់ឲ្យមានប៉ុន្តែលទ្ធភាពបច្ចុប្បន្នការបង្កើតជាសហគមន៍ដតីផ្សេងផ្សេងទៀតទោះបីសហគមន៍កសិករសហគមន៍ស្រូវអង្គសហគមន៍លក់ដូរនៅភោគផលកសិកម្មរបស់យើងក៏ដោយខ្ញុំក៏ណាអាត្មាបានគិតគូររឿងហ្នឹងប៉ុន្តែយើងអឺ រកចំហបងប្អូនញ៉ាមួយដែល បង្កើតជារបៀបហ្នឹងវាអត់ទាន់មានឲ្យយោបល់ច្រើនទៅប្រជាប្រដ្ឋយើងទូទៅហើយគាត់គាត់មានយោបល់នឹងល្អសូមថ្លែងអំណរគុណហើយស្ថិតនៅក្នុងការត្រេះរិះរបស់សហព័ន្ធយើងដើម្បីនៅខាងក្រៅហ្នឹងនៅបរទេសហ្នឹងដូច បងប្អូនយើង បានដឹងយើងខំប្រឹងយើងខំប្រឹងគិតគូរចាស់ទុំរបស់យើងនឹងគិតគូរពីយូរមកហើយប៉ុន្តែយើងធ្វើតែចំណុច ណាដែលចាំបាច់មុនសិនហើយជាសន្សំសន្សំបានយើងឈានទៅដល់ការងារបន្តបន្តទៀតដែរសំខាន់បំផុតយើងឲ្យសតិបញ្ញាសេចក្តីក្លាហានរបស់ប្រជាពលរដ្ឋយើងនឹងរីកដុះដាលជាដុំកំភួនច្រើនមកសិន ណាសូមប្រគេនប៉ុណ្ណឹងលោកគុណអូខេអរគុណណាស់ទាំងពេលវេលាក៏ល្មមមកយើងថ្ងៃនេះតែ2នាក់និយាយម្នាក់ឯងហត់ឥឡូវណាអរគុណណាសូមអរគុណសូមបញ្ចប់កម្មវិធីផ្សាយប៉ុណ្ណឹងដើម្បីជាការតបបំពេញនៅទូនីតិជាអ្នកផ្សព្វផ្សាយរៀងរាល់ថ្ងៃសៅរ៍អាទិត្យក៏មិនអាចអខាន បាន បានមួយអង្គពីរអង្គក៏ចេះតែធ្វើដើម្បីឲ្យជាការផ្សព្វផ្សាយបានដល់ យុវជនរបស់យើងនេះគឺជាបំណងល្អរបស់ក្រមផ្សាយរបស់យើងណាកូនចាស់ឥឡូវណាសូមជូនពរឲ្យវាក្មិនហើយនឹងប្រជាពលរដ្ឋជាពិសេសគឺយុវជនរបស់យើង សូមមេត្តា តាមដានឲ្យស្ដាប់យកចិត្តទុកដាក់ដើម្បីជាការទទួលបាននូវចំណេះដឹងហើយនឹងធ្វើយ៉ាងណាឧត្តមកតេរបស់យើងកុំអោយខ្លែងខ្លាយដោយគុណចាស់លើកឡើងអញ្ចឹងឲ្យមានភាពរឹងមាំក្នុងសតិស្មារតីរបស់យើងឲ្យរឹងមាំ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋយើងឲ្យបានចំទិសដៅហើយសង្ឃឹមថាយុវជនរបស់យើងនឹងមានអត្តមគតិដូចជាគុណចាស់បានលើកឡើងអញ្ចឹងដើម្បីជាការ បំផុសស្មារតីឲ្យការតស៊ូរបស់យើងមានប្រសិទ្ធភាពតទៅទៀតណាសូមអរគុណច្រើនទៀតណាសូមថ្វាយបង្គំលាសូមអរគុណព្រះអង្គគ្រូដែរហើយសូមប្រគេនបុណ្យកុសលណាថ្លែងអំណរគុណផងហើយប្រគេនបុណ្យកុសលផងទិសនៅសន្តានចិត្តថ្លៃថ្លារបស់ ព្រះអង្គគ្រូហើយមួយទៀតទិសនៅកសលនឹង ជូនចំពោះគណៈកម្មការ មានលោកលំសើងគឺថាជាទីឆ្លាញ់រាប់អានដ៏ជ្រាលជ្រៅដែលបានខំប្រឹងគឺថាស្អស់ក្តៅជាខ្លាំងនៅក្នុងកិច្ចការហ្នឹងហើយលោកគឹមគូដែលខំប្រឹងជួយ វាយជាភូមិអក្សរជាភាសាអង់គ្លេសផង ជាភាសាខ្មែរផងចូលនៅក្នុងកម្មវិធីរបស់ព្រះអង្គគ្រូពេលលោកលីថាញ់តាំងតែគាត់រវល់មមាញឹកនឹងក៏ដោយគាត់ធ្វើវេនផងគាត់មើលកូនចៅនៅតូចតាទៅរៀនទៅអីផងហើយការងារផ្ទាល់ខ្លួនសម្រាប់ជីវភាពគ្រួសារផងឆ្លៀតមកជួយសង្គមនឹងគឺថាគាត់នឹងបើមើលទៅពេលវេលានឹងសឹងថាចង្អៀតមែនតើប៉ុន្តែគាត់ខំគាត់ឆ្លាញ់ជាបរិបទយើង ខ្ញុំកណោទិសផលប៉ុននឹងសូមឲ្យទទួលបានគ្រប់គ្រប់គ្នា ជាពិសេសញោមញាតញោមទាំងអស់ដែលតែងតែឧបត្ថម្ភមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមហ្នឹង គឺថាសូមញោមញាតនឹងជួយជួយកសាងសមិទ្ធផលនៅមជ្ឈមណ្ឌលកម្ពុជាក្រមនឹងឲ្យបានឆាប់ហើយពេលណាដើម្បីប្រព័ន្ធផ្សព្វផ្សាយរបស់យើងនឹងបាន មានសុផនភាពកាន់តែស្រស់ថ្លា